وكفر عنا سيئاتنا وتوفنا مع الأبرار ربنا وآتنا ما وعدتنا على رسلك ولا تخزنا يوم القيامة إنك لا تخلف الميعاد رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي السلام عليكم ورحمة الله تعالى وبركاته الحمد لله តតតទួនទួនមីមីបងប្អូនមូស្លីមីនមូស្លីម៉ាទាំងអស់ជួយយើងឈូគូរថ្លែងអំណរអគុណចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាបានពង្រោះអាយុជីវិតយើងមកទល់ថ្ងៃនេះយប់នេះយើងបានពាក្យកណ្ដាលនៃខែរ៉ូម៉ាដនអាល់មូបារ៉កបានកន្លងផុតទៅហើយ ហេតុដូច្នេះហើយមិនសល់ប្រមាណថ្ងៃប្រមាណយប់ទៀតទេ សម្រាប់ខែរ៉ាម៉ាឌនអាល់មូបារ៉ុកជួយយើងប្រឹងប្រែងទាំងអស់គ្នា ប្រឹងប្រែងបន្តទៀតតបទៅនឹងអ្វីដែលណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាមបានអំពាវនាវហៅយើងយ៉ាបាហ្គីលខៃរអកបិលអោបណ្ដាល អ្នកដែលធ្វើអំពើល្អទាំងឡាយចូលអ្នក ប្រឹងប្រែងបន្តទៅមុខទៀតក្នុងការបំពេញកតបកិច្ចនិងអាម៉ាត់អ៊ីបាដាតផ្សេងផ្សេងនៅក្នុងខែរ៉ម៉ាឌនអាល់មូបារ៉កខែដ៏ឧត្តុង្គឧត្តមដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាប្រទានឲ្យយើងទាំងអស់គ្នា ដែលជាអ៊ុម៉ាត់ចុងក្រោយអ៊ុម៉ាត់ណាប៊ីមូហាម៉ាត់សល្លោះអាឡៃវ៉ាសាឡាំបងប្អូនមូស្លីមមីនមូស្លីម៉ាត់ដោយមិនដូច ឆ្នាំរាល់ៗដងដែលខ្ញុំធ្វើការ ឡាយឬក៏បង្រៀនពាក់ព័ន្ធទៅនឹងហុកកុំផ្សេងផ្សេងក្នុងខែរ៉ូម៉ាដនអាល់មូបារ៉ុកជារៀងរាល់យប់ដោយសារឆ្នាំនេះ មានការមមាញឹកច្រើនហើយដូច្នេះហើយអត់មានពេលគ្រប់គ្រាន់សម្រាប់មកជួបបងប្អូនមូស្លីមមូស្លីម៉ាទាំងអស់តាមរយៈបណ្ដាញសង្គមនេះក៏ប៉ុន្តែ ថ្ងៃនេះហើយនឹងតទៅមុខទៀតអ៊ីនសាអល់ឡោះរយៈពេល2ថ្ងៃ3ថ្ងៃម្ដងរូបលិននឹងធ្វើការ live មកជួប បងប្អូនយើងទាំងអស់អឺដែលយ៉ាងណាមិញពាក់កណ្ដាលចុងក្រោយទៅដល់ចប់រ៉ូម៉ាដនទៅនឹងហុកកុំផ្សេងផ្សេងអឺដែលពាក់ព័ន្ធទៅនឹងការបួសការសាឡាត់រ៉ាវេះកាយអតិកាហ្វសកាត់វិត្រានិងអឺការសាឡាត់រយ៉ារបស់យើងមុននឹងយើងបញ្ចប់ ខែរ៉ូម៉ាដនអាល់មូបារ៉ាក់ហើយអ្វីដែលខ្ញុំចង់លើកឡើងយប់នេះអ៊ីនសាអល់ឡោះមានសំណួរនឹងចម្លើយ ខ្លះខ្លះពាក់ព័ន្ធទៅនឹងសាឡាតតារ៉ាវេះតាមពិតសំណួរចម្លើយនេះខ្ញុំបានរៀបមុននឹងមុនពេលដែលចូលខែរ៉ូម៉ាដនមកដល់ភ្លាមភ្លាមក៏ប៉ុន្តែដោយអ្វីដែលខ្ញុំបានលើកឡើងបាញ់មិញអញ្ចឹងដោយសារអត់ទាន់មានពេលគ្រប់គ្រាន់ ហើយក៏រវល់ច្រើនអត់បានមកជួបបងប្អូនមូស្លីមមូស្លីមទាំងអស់ពាក់ព័ន្ធទៅនឹងការ live នេះអញ្ចឹងថ្ងៃនេះយប់នេះខ្ញុំបាទចង់លើកឡើងអំពីសំណួរចម្លើយខ្លះខ្លះពាក់ព័ន្ធទៅនឹងការសាឡាត់ត្រវេះ តើយើងសាឡាតបែបណាប្រមាណរកអាត់សាហេបពីណាប៊ីតើមាន សលវ៉ាទេអត់ចន្លោះពី2រកអាត់ពី1ទៅ1ពេលចន្លោះពី1សាឡាមទៅ1សាឡាមយើងមានសលវ៉ាតយើងមានសូត្រអ្វីខ្លះដែលតាមសុនណះណាប៊ីសលឡោះអាឡៃវ៉ាសាឡាំហើយដូច្នេះហើយអឺតារ៉ូវេះគឺជាសាឡាតពេលយប់ណាគឺជាសាឡាតពេលយប់ នៅក្នុងខែរ៉ូម៉ាដនដែលយ៉ាងណាមិញអឺអ៊ូឡាម៉ាឬក៏ណាប៊ីសល្លោះអាឡៃវ៉ាសាឡាំនៅសម័យណាប៊ីគេឲ្យឈ្មោះថាអល់គីយ៉ាមអល់គីយ៉ាមមានន័យថាការសឡាតពេលយប់ហើយពេលខ្លះនៅសម័យណាប៊ីគេឲ្យឈ្មោះថាតាហាយុតដែរណានៅអល់គីយ៉ាម ដោយសារអល់ឡោះបានមានបន្ទូលក្នុងអល់កុរអានយ៉ាអាយូហាល់មូសាមីលកូមីលឡៃឡាអ៊ីឡាកាលីឡាអោអ្នកដែល កំពុងតែដណ្ដប់ហួយចូលអ្នកក្រោកឈរសម្បាសយ៉ាងនៅពេលយប់អល់ឡោះប្រោសឲ្យណាប៊ីក្រោកឈរសម្បាសយ៉ាងអានេះពាក្យគីយ៉ាមហើយនឹងមានអាយ៉ាត់ផ្សេងដែលពាក់ព័ន្ធទៅនឹងគីយ៉ាមរីឯអតហយុតក៏អល់ឡោះបានមានបន្ទូលថាវ៉ាមីនលលៃលី فتهجد به نافلة لك عسى أن يبعثك ربك مقاما محمودا ហើយមួយផ្នែកអំពីយប់គឺឯងបានឈរសឡាតតហយុទ្ធ ដើម្បីអល់ឡោះជាការសុណាត់សម្រាប់ឯងនេះអ្វីដែលអល់ឡោះបានប្រាប់អំពី ទង្វើរបស់ណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំរីឯតារ៉ូវេះអត់មានលេចឡើងឈ្មោះតារ៉ូវេះនេះនៅសម័យណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំឡើយលើកឡើងតែក្រោយមកតែប៉ុណ្ណោះដែលមនុស្សហៅសាឡាតពេលយប់ជាពិសេសនៅក្នុងខែរ៉ូម៉ាឌនគឺហៅសាឡាតអតតារ៉ូវេះអញ្ចឹង តរវេះគឺយុទ្ធលុកឬក៏គេហៅចំពោះសាឡាតដែលក្រោយពីអ៊ីសារួចនៅក្នុងខែរ៉ូម៉ាដនរីឯផ្សេងពីខែរ៉ូម៉ាដនគេឲ្យឈ្មោះថាសាឡាតុលឡៃលឬក៏អត្តហយុទ្ធដោយសារអីបានគេហៅឈ្មោះអត្តរវេះលីម៉ាដាសុមៀតសាឡាតអត្តរវេះប៊ីហាដលអ៊ីស៊ីមដោយសារគេហៅឈ្មោះតរវេះលីអានណាសកានូយូទីលូណាហាហ្វាកានូយ៉ាហ្តាជូនអ៊ីលអ៊ីស្តិរ៉ាហា បាក់ដកុលលីរកាតៃនេះអោបាក់ដកុលលីអរបាអៃរកាតដោយសារគេហៅតារ៉វេះនេះដោយសារមនុស្សជាឈរសូឡាតវែងឈរសូឡាតវែងនៅយប់នៅពេលយប់ហើយសម្រាប់ជារៀងរាល់2រកាត់ឬសម្រាប់ពីជារៀងរាល់4រកាត់ម្ដង فسميت تراويح من اجل استراحتهم ដោយសារគេហៅតារ៉វេះដោយសារ យើងមានការអឺសម្រាប់ចន្លោះចន្លោះអឺ2រកាត់ឬ4រកាត់ហ្នឹងយ៉ាអាហ្វីគីតាប៊ីសានីលអារ៉ាប់អតរ៉ាវីហ៍យ៉ាមអ៊ូតរវីហា នៅក្នុងកូមូសក៏មាន ដូច្នោះដែរ dalil mashru'iyyati salati tarawih min al-kitab wa sunnah បានន័យថាភ័ស្តុតាង អំពីការច្បាប់ តម្រូវឲ្យយើងសាឡាត់តារ៉ាវេះនៅក្នុងខែរ៉ូម៉ាដន ដោយសារដាលិលវាភ័ស្តុតាងវា វាមានភ័ស្តុតាងហ្វេលីយ៉ានិងភ័ស្តុតាងអ៊ីក្ររឬក៏តក្រីរីយ៉ាពីណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំហ្វេលីយ៉ាទង្វើផ្ទាល់របស់ណាប៊ីដោយណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំលោក បានចេញមកសូឡាតារ៉ូវេះជាមួយនឹងសាហាបាត់ឆ្នាំដំបូងដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាបានដាក់កតបកិច្ចបួសនេះនៅឆ្នាំទី2ហិជ្រោះចឹងពេលនោះយប់ទី1ណាប៊ីចេញមក sembahyang berjamaah ជាមួយ sahabat យប់ទី2យប់ទី1នប៊ីចេញយប់ទី2ក៏នប៊ីចេញតាពិតរីវ៉ាយាតហាឌីសនេះនប៊ីសល្លឡោះអាឡៃសាឡាំសម្បាយ៉ាង berjamaah តែពីរយប់ទេដោយសារអីដោយសារ wa fi thalitha ពេលយប់ទី3នប៊ីសល្លឡោះអាឡៃសាឡាំអត់បានចេញមកទេមានរីវ៉ាយាតមួយទៀតថា wa fi rabi'ah បានន័យថាណាប៊ីចេញមក3យប់ហើយយប់ទី4គឺណាប៊ីសាឡូសាឡាមអត់បានចេញ ដោយ ពេលនោះសាហាបាត់រីឌ្វានុលឡោះអាឡៃហ៊ីមអ៊ីជតាម៉ាអ៊ូសាហាបាត់ប្រមូលផ្ដុំគ្នា នៅលើម៉ាស៊ីតចាំណាប៊ីសាឡូឡោះអាឡៃវ៉ាសាឡាមពេលនោះណាប៊ីអត់បានមកទេយប់ហ្នឹងគឺយប់ទី4ហើយពេលនោះណាប៊ីសាឡូសាឡាមពេលស្អែកឡើងណាប៊ីសាឡូឡោះអាឡៃវ៉ាសាឡាមកឡាឡាហុំបានពោលទៅកាន់សាហាបាត់ទាំងអស់ដែលបាន ប្រមូលផ្ដុំគ្នានៅយប់ទី4នេះ នៅលើមស្ជីតហើយច្រើនកុះកហើយនប៊ីអត់បានចេញមកជាមួយទេអត់បានមកសម្បាសយ៉ាងទេ ពេលនោះនប៊ីបានមានប្រសាសន៍ថាខស៊ីទូអានទុហ្វរ៉ូប៊ូអាឡៃគុំនប៊ីថាខ្ញុំខ្លាចខ្ញុំខ្លាចបើសិនណាខ្ញុំចេញជារៀងរាល់យប់អល់ឡោះស៊ុបហានាហ៊ូវតាអាឡានឹងនឹងដាក់កតាបកិច្ចទៅលើអ្នកដាក់កតាបកិច្ចថាសម្បាសយ៉ាង គិយាមុលលេលនេះគឺវ៉ាយិបទៅលើពួកអ្នកទាំងអស់គ្នាឬសម្បាយកតារ៉ូវេនេះវ៉ាយិបទៅលើពួកអ្នកទាំងអស់គ្នាជ្រៀងរាល់យប់ហើយដូច្នេះហើយខ្ញុំ ចេញមិនបានរាល់យប់ទេ ដោយសារខ្លាចវ៉ាយិបហាឌីសនេះមុតហ្វកុនអាឡៃស៊ុមម៉ាអាដាហាអ៊ូម៉ារអ៊ីប្នុលខត្តាប់រ៉ាឌីយ៉ាឡោះតាអាឡានហ៊ូវ៉ាអរដាហ្វីអាហឌីក្រោយមកបានស្ងាត់រហូតសម័យអ៊ូម៉ាតសម័យអប៊ូបកាត់ក៏អត់បានអឺធ្វើសាឡាត់តារ៉ូវេះដែរបរិយមអាក៏ប៉ុន្តែ ថ្ងៃមួយ ណាប៊ីសល្លោះអាឡៃវ៉ាសាឡាំបានឃើញសាហាបាត់មួយក្រុមណាបានឃើញសាហាបាត់មួយក្រុមប្រមូលផ្ដុំគ្នានៅលើមស្ជីតនៅយប់មួយ នៅខែរ៉ាម៉ាដុនឆ្នាំមួយ ពេលនោះណាប៊ីសល្លោះអាឡៃវ៉ាសាឡាំសួរថាតើពួកអ្នកកំពុងប្រមូលផ្ដុំគ្នាធ្វើអីពេលនោះសាហាបាត់ថាដោយសារពួកយើងប្រមូលផ្ដុំគ្នាទៅលើអ៊ីម៉ាមម្នាក់ដែលចេះច្បាស់ជាងពួកយើងដើម្បីសាឡាត់តារ៉ាវេះពេលយប់ពេលនោះណាប៊ីសល្លោះអាឡៃវ៉ាសាឡាំស្ងៀមបានន័យថាប៊ីស្ងៀមទទួលស្គាល់នៅទង្វើរបស់ សហាបាត់ទាំងហ្នឹងអាហ្នឹងហើយគេហៅថាជាទង្វើទទួលស្គាល់របស់នប៊ីសល្លោះអាឡៃហ៊ីវ៉ាសាឡាំហើយស្ងាត់មិនបានសាឡាត់រ៉ាវ៉ៃនេះមិនបានបន្តទៀតទេបែបបិរជមអានៅសម័យណាប៊ីសម័យអាប៊ូបាកាត់រហូតដល់សម័យអ៊ូម៉ារ៉ាឌីយ៉ាឡោះអានហ៊ូបានចាប់ផ្ដើមត្រឡប់ប្រមូល ផ្ដុំគ្នាសាជាថ្មីនៅលើម៉ាស្យិតហើយបានកាត់ជាសុនណារហូតដល់សម័យយើងបច្ចុប្បន្នអានេះពាក់ព័ន្ធទៅនឹង សាឡាត់តារ៉ាវេះហើយដូច្នេះហើយសាឡាត់តារ៉ាវេះនេះបើបងប្អូនចង់សម្បាសយ៉ាងនៅផ្ទះក៏បានចង់សម្បាសយ៉ាងនៅមស្ជិតវាកាន់តែល្អបរិយាមាក៏ប៉ុន្តែបើសិនជាសម្រាប់ស្ត្រីវិញបើអាចសម្បាសយ៉ាងនៅផ្ទះល្អជាងសម្បាសយ៉ាងនៅបរិយាមអនុមស្ជិតដោយសារអីដោយសារវាមាន ហាឌីសណាប៊ីសល្លោះសាឡាំបញ្ជាក់រួម ថាសម្បាសយ៉ាង សម្រាប់ស្ត្រីមិនថាឡៃហ្វារ៉ាឌូមិនថាឡៃស៊ូណាត់គឺសាឡាទីហាហ្វីបៃទីហាខៃរុនឡាហា បាទនេះសម្បាសយ៉ាងរបស់នាង នៅនៅក្នុងផ្ទះរបស់នាងគឺល្អជាង ការសម្បាសយ៉ាងនៅមស្ជិតឬនៅកន្លែងណាណាទាំងអស់ពីព្រោះស្ត្រីនេះឯងជាជាអាសលរបស់វាគឺគេអត់តម្រូវឲ្យគាត់ចេញក្រៅនោះឡើយក៏ប៉ុន្តែដោយសារសម័យយើងអឺពិបាកក្នុងការមានស្ត្រីដែលអាចធ្វើសម្បាសយ៉ាងខ្លួនឯងបានភាកច្រើនគាត់អត់ចេះជាងអាចគាត់បើសិនជានៅមស្ជិតឬនៅមុសាឡាសូរាវដែលរក្សាអំពី ការគេហៅថាអ៊ីខទីឡាតឬក៏ការជួយលាយឡំគ្នារវាងប្រុសនិងស្ត្រីដែលធ្វើទៅមិនសមរម្យអញ្ចឹងបើអាចរក្សាបែបហ្នឹងបានគឺគាត់អាចទៅសម្បាសយ៉ាងប្រយ័ត្នអាសនៅមស្ជិតបានបើសិនមាននៅមស្ជិតឯងមានកន្លែងសុវត្ថិភាពសម្រាប់ពួកគាត់អានេះសម្រាប់មីមីឬក៏នារីនារីចំនួនសាឡាតរកអាត់តារ៉ាវេះរកអាត់តារ៉ាវេះតើមានប្រមាណរកអាត់ عدد ركعات صلاة التراويح للإنسان أن يصليها بأي عدد បានន័យថារកអាត់សម្បាសយ៉ាងតរវេះនេះអត់មានចំនួន ជាក់លាក់ណាមួយទេគេចង់សម្បាសយ៉ាងប្រមាណក៏បានដែរអរបៈ4រកអាត់អោស៊ីត6រកអាត់អោសាម៉ាន8រកអាត់អោម៉ាសាឬក៏គេចង់សម្បាសយ៉ាងប្រមាណរកអាត់ក៏បានដែរ យុសលីហារកអតៃនៃរកអតៃហើយគេសម្បះយ៉ាង2រកអាត់2រកអាត់បាទនេះទាំងអាវាភ្លឺគេសម្បះយ៉ាង2រកអាត់2រកអាត់បាទនេះថា2 2 4 6 8 10សំខាន់2 2សាឡាម្ដងអានេះសុនណាតែប៉ុណ្្នឹងតែអត់ចំនួនជាលក្ខទេដោយយោងតាមហាឌីសណាប៊ីសល្លឡោះអាឡៃសាឡាមណាប៊ីបានមានប្រសាសន៍ថាសាឡាតុលឡៃលីម៉ាស្ណាម៉ាស្ណាហាឌីសមុតតាហ្វកុនអាឡៃ សម្បាសយ៉ាងតរវេសឬក៏សម្បាសយ៉ាងយប់2រកអាត់2រកអាត់បានន័យថាយកតាមហាឌីសឡាហ្វតហាឌីសនេះយើងចង់សម្បាសយ៉ាង2 2 2 4បានន័យថា2 2ក៏តែជា4ជា6ជា8អានេះអត់មាន កំណត់ទេសុំអាយុទីរូប៊ីវ៉ាហ៊ីដាក្រោយមកឲ្យគេ បញ្ចប់សម្បាសយ៉ាងដោយវិទៀតមួយ لكن الافضل ان يصليها 11 ركعه កំតែល្អ afdal ល្អជាងគេ គឺយើងសម្បាសយ៉ាង11រកអាត់ 11រកអាតដោយអាសអាសររកអាតហ្វីខំស្តាស្លីម៉ាត10រកអាតគឺ5សាឡាម ثم يصلي ركعه واحده هي الحادية عشرة وهي الوتر ក្រោយមកសម្បាយ៉ាងមួយចុងក្រោយគឺវិទៀត11រកអាតដោយសារ11រកអាតមានហាឌីសបញ្ជាក់ជាច្រើន សហហេពីណាប៊ីសល្លឡោះអាឡៃវសាឡាំដូចជាហាឌីសអៃសារ៉ាឌីឡោះអានហាម៉ាកានសល្លឡោះសាឡាំយ៉ាស៊ីឌូ في صلاة الليل على 11 ركعة ហាឌីសនាំមកដោយស្ទីអៃសារ៉ាឌីយ៉ាឡោះអានហាមានន័យថាមានហើយណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអត់ដែលសម្បាសយ៉ាងពេលយប់លើសពី11រកាត់ឡើយអានេះយោងតាមហាឌីសស្ទីអៃសារ៉ាឌីយ៉ាឡោះអានហាហើយដូច្នេះហើយបើយើងសម្បាសយ៉ាងប្រមាណក៏អត់បញ្ហាដែរណាចំនួនរកាត់ក៏ប៉ុន្តែនេះសម្បាសយ៉ាងឲ្យបែបសុនណះណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំយ៉ាងម៉េចយ៉ាងម៉េចទៅតាហាសម្បាសយ៉ាងបែបសុនណះ គឺយើងសូត្រកូរ៉ានយើងសូត្រសម្បាសយ៉ាងនេះឯងពោពេញទៅដោយតាដបុរអល់កូរ៉ានបាទអ៊ីម៉ាមនេះត្រូវសូត្រឈៀវតាដបុរបើអាចសូត្រមកយូសុបានក៏សូត្រមកយូសុមកយប់ហ្នឹងណាបើអាចកន្លះយូសុបានក៏កន្លះយូសុបើយ៉ាងហោចណាស់ឲ្យបានក្នុងមួយរកអាត់ឲ្យបានមកទំព័រនៃកូរ៉ានហើយសូត្រដោយគេហៅថាតារទីលត្រឹមត្រូវវរទីលកូរ៉ានតារទីឡាក៏ប៉ុន្តែកុំលេង ចំនួន ចង់បានច្រើនពីគុណភាពពីចំនួនបរិមាណបានន័យថាបរិមាណចំនួន រកអាត់អ្នកខ្លះធ្វើ20 23ណាដោយតាមភូមិយើងមួយចំនួនគាត់ធ្វើ20រកអាត់វិទៀត3គឺ23រកអាត់ក៏ប៉ុន្តែការសូត្ររបស់ពួកគាត់គឺគាត់អត់យកចិត្តទុកដាក់ទេបានន័យការសូត្របញ្ញាប់បញ្ញាប់ ចង់បានចំនួនបរិមាណក៏ប៉ុន្តែគុណភាពគឺអត់មានទេណាសូត្រ អឺអលហាគុមុតកាសុរចុះក្រោមឧទាហរណ៍ជារៀងរាល់រកអាត់ទី2គឺគាត់សូត្រគុលវឡោះអាហាត់ហើយការសូត្រឯងគឺញាប់ការសូត្រសូរ៉ះណាក៏ដោយគឺអត់មានបញ្ហាទេអល់ឡោះតាហ្វករ៉ូម៉ាតយសរ៉មីនលកូរ៉ានអល់ឡោះតាជួយអ្នកឯងសូត្រចុះអឺកន្លែងណាក៏បានក្នុងកូរ៉ានដែលអ្នកងាយស្រួលក៏ប៉ុន្តែការសូត្រដែលងាយស្រួលមិញនឹងឯងគឺសូត្រឲ្យមានតដបូរកូរ៉ានត្រឹមត្រូវតរទីលកូរ៉ានត្រឹមត្រូវ ណាកុំសោតញាប់ចង់យកតែពីបរិមាណចំនួនរកអត់ច្រើនក៏ប៉ុន្តែអត់យកពីគុណភាពការសូត្រអត់ត្រឹមត្រូវទេ បានន័យថាតិចក៏ដោយរកអាត់ច្រើន រកអាត់ក៏ដោយអត់សំខាន់ទេ គឺប្រមាណក៏បាន ដែរឲ្យតែ2រកអាត់2រកអាត់2រកអាត់ម្ដងយ៉ា4 6 8 10 20 30តែ បរិមាណចំនួននេះអត់អត់ជាបញ្ហាក៏ប៉ុន្តែ ការសូត្រឲ្យសូត្រតាមសុណាស់ណាប៊ីសល្លឡោះអាឡៃសាឡាំបើអាចសូត្របានមកយូស៊ូអัลហាំឌុលីឡាដើម្បីឲ្យមួយខែចប់តែបើមិនអាចទេអាមកយប់កន្លះទំព័រមករកអាត់កន្លះទំព័រឬមួយទំព័រសូត្រមើលកូរ៉ានក៏វាអត់បញ្ហាដែរដោយសារអីដោយសារមានវ៉ារិតអំពីសាហាបាត់ថាមានសម័យណាប៊ីសល្លឡោះអាឡៃសាឡាំមានសាហាបាត់ម្នាក់គឺគាត់កាន់កូរ៉ានសូត្រក៏ប៉ុន្តែ ដោយលោកបានលើកឡើងអញ្ចឹងឲ្យយើងសូត្រដោយតរទាលត្រឹមត្រូវកុំចង់បានចំនួនច្រើនរកអាត់បរិមាណវាក៏ប៉ុន្តែរីឯការសូត្ររបស់យើងគឺអត់បាន ត្រឹមត្រូវមកគ្រិចអត់បានត្រឹមត្រូវតរទាលអត់បានត្រឹមត្រូវតដបុរអត់បានត្រឹមត្រូវនោះគឺអត់បានន័យទេបានន័យថា ចំនួនបរិមាណច្រើនតែគុណភាពវាអត់មាន តែចំនួនបរិមាណតិចក៏ដោយក៏ប៉ុន្តែឲ្យមានគុណភាពក៏ប៉ុន្តែបើសិនណាអ្វីដែលល្អអាចអ្វីដែលជាការល្អគឺការសូគឺការសាឡាត់ ចំនួន11រកអាត់ណាប្រមាណរកអាត់ក៏អត់បញ្ហាដែរក៏ប៉ុន្តែការសម្បាយ៉ាង11រកអាត់គឺអាហ្វដលជាងគេមូលហេតុបានថា11រកអាត់ល្អល្អជាងគេដោយសារជាសុនណះផ្ទាល់របស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំពីព្រោះហាឌីសអៃសាបានរីកាអំបញ្ញមិញគាត់ថាមេកាណាសល្លោម៉ាកាណាសល្លោះអាឡៃសាឡាំយ៉ាស៊ីឌូហ្វីសាឡាទីលឡៃលអាឡាអ៊ីហ្ដាអាសរតារកអាមានហើយនប៊ីសល្លោះអាឡៃវ៉ាសាឡាំមិនដែលសាឡាត់ គៀមឬក៏សម្បាយ៉ាងយប់តារវេះឬក៏គៀមួយលេល លើសពី11រក អាត់ឡើយ11រកអាត់គឺ ជា ចំនួន រកអាត់ដែលជា ត្រូវប្លង់ឬក៏ជាល្អជាសុនណាណាប៊ីសលឡោះអាឡៃហ៊ីវ៉ាសាឡាំជាងគេនេះចំនួនរីឯបើយើងសម្បាយ៉ាង 23ដោយអ្វីដែលតាមមស្ជីតមួយចំនួនធ្វើក៏វាអត់មានបញ្ហាដែរណាដោយលិនបានលើកឡើងអញ្ចឹងពីព្រោះសៃណាអ៊ុម៉ាររ៉ាឌីយ៉ាឡោះអានហ៊ូគាត់សម្បាយ៉ាង20រកាត់សាឡាតុលេរបស់គាត់សម្បាតារ៉ាវេះរបស់គាត់20រកាត់រីឯវិទៀត3រកាត់ដោយសារអីបានសម័យសៃណាអ៊ុម៉ារគាត់សាឡាត20ដោយសារគាត់ធ្វើជារៀងរាល់យប់មួយយូសុដើម្បី30យប់គឺចប់កូរ៉ានតែទាំងមូលដោយសារ8រកាត់ឬក៏10 ហ្នឹងហើយ8រកអាត់បើសិនជាយើងសូត្រមកយូសូចឹងក្នុង1រកអាត់1រកអាត់ហ្នឹងវាឈរយូណា3 3ទំព័រជាងរកអាត់ទី1រកអាត់ទី2អាចជា2ទំព័រចឹងបានន័យថាវាច្រើនឈរយូធ្វើឲ្យឌូអាហ្វាធ្វើឲ្យសាហាបាត់ដែលចាស់ចាស់ជាចាស់ជរាដែលអ្នកឈឺនេះអីហ្នឹងអត់អាចធន់បានអត់អាចទ្រាំបានចឹងអូម៉ាត់ក៏គិតថាបើសិនជាយើងសាឡាត់20រកអាត់ទៅធ្វើឲ្យចំនួន សូត្រនេះវាអាចខ្លីជាងមុនគឺចំនួនមួយយូសុនៅដដែលមួយយប់ក៏ប៉ុន្តែអឺម៉ារ៉ុកអាត់ហ្នឹងវាចំនួនតិចជាងមុនដោយសារអីដោយសារអឺ9 9សន្លឹកនៃមួយយូសុហ្នឹងចែកមក20វាស្រាលជាង9សន្លឹកចែកមក8នេះចង់បញ្ជាក់ថាអ៊ូម៉ាត់គាត់ធ្វើ20ដោយសារធ្វើឲ្យងាយធ្វើឲ្យស្រាលធ្វើឲ្យធូរក្នុងការឈរកុំឲ្យយូរពេក តែបើយើងធ្វើ20ចង់បានចំនួនច្រើនដោយអ៊ូម៉ាត់ក៏ប៉ុន្តែការសូត្រអត់មានគុណភាពដូចលិនបានលើកឡើងសូត្រញាប់សូត្រអីហ្នឹងគឺអត់បានអត់កើតទេបានន័យថាធ្វើតែ8ទៅបានហើយ8ទី1ត្រូវប្លង់តាមសុនណាណាប៊ីទី2មិនហត់សម្រាប់យើងដែលអ្នកធ្វើខ្លីៗនេះឯងកលសេខុលអ៊ីស្លាមអ៊ីប៊ីនតៃមីយ៉ារ៉ាហ៊ីម៉ូហ៊ុលឡោះ بعد أن ذكر العشرين والثلاث عشرة ركعة وغيرها وغيرها والصواب أن ذلك جميعه حسن كما نص على ذلك الإمام أحمد អ៊ីម៉ាមឆៃខុលអ៊ីស្លាមអ៊ីប៊ិនតៃមីយ៉ាគាត់បានលើកឡើងថាក្រោយពីលើកឡើងអំពីចំនួនរកអាត់សម្បាយ៉ាង20ក៏បាន13ក៏បានគាត់ថា អ្វីដែលត្រឹមត្រូវ គឺទាំងអស់បានន័យថា20ក៏ត្រឹមត្រូវ13 11ក៏ត្រឹមត្រូវដោយអ្វីដែលអ៊ីម៉ាមអាហ្មាត់បានលើកឡើង វ៉ាណាហ៊ូឡាយូវ៉ាគីទូហ្វីគីយ៉ាមីរ៉ាម៉ាដនអាដដុនដោយសារការចំនួនរកអាតដែលសម្បាសយ៉ាងនៅក្នុងគីយ៉ាមឬក្នុងតារ៉ូវេះខែរ៉ាម៉ាដនគឺអត់មានកំណត់ចំនួនច្បាស់លាស់ទេហ្វាអ៊ីនណាប៊ីសល្លឡោះអាឡៃសាឡាំឡាំយូវ៉ាគីតអាដាដានដោយសារណាប៊ីអត់បានកំណត់ចំនួនរកអាតឲ្យយើងធ្វើទេតាពិតគំរូណាប៊ីគាត់ធ្វើចំនួនប៉ុណ្ណឹង11រកអាតតែគាត់អត់បានកំណត់ថាអូ ប៉ុណ្ណេះរកអានឯងត្រូវធ្វើអត់មានទេគ្រាន់តែយើងធ្វើ11នេះតាមសុនណះណាប៊ីសល្លោះអាឡៃសាឡាំតែប៉ុណ្ណោះតែណាប៊ីអត់បានប្រើឲ្យយើងធ្វើចំនួនប្រមាណនោះទេណាប៊ីប្រើឲ្យយើងធ្វើចំនួន2 2 2តែប៉ុណ្ណោះអាហ្នឹងអ្វីដែលមាននៅក្នុងហាឌីសវ៉ាហ៊ីណាអ៊ីឌិនហ្វាយាគូនូតាក់ស៊ីរុរកាអាតវ៉ាតាក់លីលូហាប៊ីហ៊ីសប៊ីទូលីលគីយ៉ាមវ៉ាគីសារេ ហើយដូច្នេះហើយអឺដូច្នេះដែរគឺចំនួនរកអាត់គឺគេអត់បានគិតទេគេគិតចំនួនការឈរវែងឬឈរខ្លីតែប៉ុណ្ណោះបានន័យថាបើយើងឈរ វែងវាអាប់ដល់ជាងការឈរខ្លីសាឡាតុតរ៉ាវីហ៍ទុស្រៈលីលវ៉ាហិតវ៉ាទុស្រៈលីលជាម៉ាអាសម្បាសយ៉ាងតរ៉ាវីហ៍គឺគេក៏តម្រូវដាក់ច្បាប់ឲ្យសម្បាសយ៉ាងម្នាក់ឯងក៏បានសម្បាសយ៉ាងជាក្រុមជារួមក៏បានយ៉ាយូស៊ូអាយុសាលីហារ៉ាជុលវ៉ាហដាហ៊ូវយ៉ាយូស៊ូអាយុសាលីហាជាម៉ាអាបានន័យថាសម្រាប់មនុស្សម្នាក់ម្នាក់អាចសម្បាសយ៉ាង តារ៉ាវេសម្នាក់ឯងក៏បានហើយក៏អាចសម្បាសយ៉ាងជាក្រុមនៅលើមស្ជីតក៏បានប៉ុន្តែសម្បាសយ៉ាងជាក្រុមនៅលើមស្ជីតសម្រាប់បុរសគឺល្អល្អល្អជាសម្បាសយ៉ាងម្នាក់ឯងហាត់តាឡូឡាំយ៉ាគុនម៉ាហ៊ូអ៊ីឡារ៉ាជុលុនវ៉ាហ៊ីដុនអវិមរ៉ាអវិមរ៉ាវ៉ាហ៊ីដារហូតដល់អត់មានអ្នកណាផ្សេងមានតែមនុស្សម្នាក់ឬប្រុសឬស្រីក៏ដោយបានន័យថាសម្បាសយ៉ាងបរិយមអាគឺល្អជាងសម្បាសយ៉ាងម្នាក់ឯង ويجوز للمرأة أن تصلي صلاة التراويح وحدها أو تصليها بامرأة واحدة أو بمجموعة النساء ولا يجوز للمرأة អន្តអ៊ុមររជុលឡាហ្វីតរ៉ាវេះវ៉ាឡាហ្វីហ្គៃលីហាសម្រាប់ស្រីបើសិនជាគាត់មានគ្នាគាត់ដែលគាត់មិនតម្រូវសម្បាសយ៉ាងនៅក្រោយប្រុសទេគឺគាត់អាចសម្បាសយ៉ាងតែឯងគាត់នៅផ្ទះឬក៏សម្បាសយ៉ាងប្រចាំអាជាមួយនឹងស្រីគ្នាគាត់ដោយហុកុំវាបើសិនសម្បាសយ៉ាងប្រចាំអាមានបរោះតម្រូវឲ្យបរោះធ្វើអ៊ីម៉ាំស្ត្រី មិនអាចឲ្យស្ត្រីធ្វើអ៊ីម៉ាំបរោះឡើយតែបើគាត់គ្នាគាត់ស្រីដូចគ្នាគាត់អាចធ្វើអ៊ីម៉ាំគ្នាឯងបានវយយូស៊ូលីលអ៊ីម៉ាមអាយហ្វតាហាអលមុស្ហាហ្វលីយក្រលីយក្រអាហ្វីសាឡាទីតារ៉ាវីហហើយអាចសម្រាប់អ៊ីម៉ាមអាចបើកកូរ៉ានកាន់កូរ៉ានសម្រាប់សូត្រនៅក្នុងសម្បាសយ៉ាងតារ៉ាវីបានន័យសម្រាប់អ៊ីម៉ាមដែលដែលអត់ទន្ទឹងចាំកូរ៉ានកលសេខអ៊ីនូបាសរ៉ាហ៊ីមហ៊ុលឡោះអស្ហ៊ីហ៊ូអានណូឡាហារ៉ាជមីនអលកីរ៉ាអតិហ្វីលមុស្ហាហ្វ إذا كان អលអ៊ីម៉ាមូហ្គៃរូហាហ្វីឌិនបានន័យថាសម្រាប់ Sheikh bin Baz បានមានប្រសាសន៍ថាសម្រាប់អ៊ីម៉ាមដែលអត់ទន្ទឹងចាំកុរអានទេគាត់អាចបើកកុរអានហើយមើលសូត្រសម្បាយ៉ាងតារ៉ាវេះបានអោកាណាហ៊ីហ្វឌូហ៊ូដៃហ្វានអ្នកដែលអត់ទន្ទិញកូរ៉ានឬក៏ការទន្ទិញរបស់គាត់នឹងឯងចុះខ្សោយឬក៏មិនអាចទន្ទិញចាំវកតកានអាអ៊ីសាទូរ៉ាឌីយ៉ាឡោះអានហាទូសលីគីយ៉ាមទូសលីគីយ៉ាមលៃលីខលហ្វាហ្សាគវ៉ានវកាណាយ៉ាក្រអ៊ូមីនលមូស្ហាហ្វ ដូចជាសេទីអៃសារ៉ាឌីយ៉ាឡូអានហាធ្លាប់គាត់ធ្លាប់សម្បាសយ៉ាងនៅពីក្រោយសាហាបាត់ម្នាក់ឈ្មោះសាក់វ៉ានពេលនោះសាក់វ៉ានគឺកាន់កូរ៉ាន មើលតែម្ដងយ៉ានេះសម្រាប់អ្នកដែលចង់កាន់កូរ៉ានគឺអាចកាន់បានក៏ប៉ុន្តែมันអាចកាន់កូរ៉ានធំពេកជាងាយចងាង មើលទៅពិបាកពេលណាគាត់រុកកគាត់សុយោតពិបាកដាក់ដោយសារបើសិនជាយើងកាន់កូរ៉ានធំពេកដែលมันអាចដាក់ក្នុងកប៉ៅបាន ពេលរុកកទៅ យើងយកដៃអត់បានកាន់អត់បានរុកកក់ពេញលក្ខណៈទេពីព្រោះការតាមពិតកន្លែងដែលត្រូវយើងដាក់ដៃរុកកក់នឹងឯងគឺដៃទាំង10បាតដៃទៅលើជង្គង់របស់យើងចុះបើយើងមានកាន់កូរ៉ានតើយើងដៃមួយហេតុដាក់កាន់កូរ៉ានយើងយកទៅដាក់នៅណាបើសិនជាសុយោតយើងថាដាក់កូរ៉ាននៅកន្លែងសុយោតចុះក៏ប៉ុន្តែពេលរុកកក់តើយើងដាក់នៅណាអញ្ចឹងបើបើយើងកាន់កូរ៉ានមើលយើងជំរើសកូរ៉ានណាដែលតូចដែលអាចដាក់ក្នុងកប៉ៅបាន ពេលដែលយើងសូត្រចប់យើងចង់រុកកក់យើងដាក់កូតអានហ្នឹងក្នុងកប៉ៅអាវយើងទៅកប៉ៅអាវខាងលើហ្នឹងណាអានេះអ្វីដែលគេហៅថាម៉េចកៃហ្វីយ៉ាឬក្បួនខ្នាតដែលយើងធ្វើអ៊ីម៉ាមបើសិនតែយើងអត់ទិញកូតអានទេ ហើយយើងចង់តរទីបវាមួយសូរ៉ាចាក់ចង់តរទីបវាមួយយូសុមួយយប់ហើយយើងអត់ទិញហូកុំវាអាចយើងកាន់កូតអានបែបហ្នឹងបានកុំតែធ្វើម៉េចកុំរំខានកំរើកច្រើនពេកក្នុងក្នុងការកាន់នោះឯង ម៉ាមីកដារុលគីរ៉ាហ្វីសាឡាទីតារ៉ាវីហ៍តើចំនួនចំនួនដែលយើងត្រូវសូត្រប្រមាណប្រមាណសូរ៉ាប្រមាណយូសុនៅក្នុងការសាឡាតារ៉ាវីហ៍ឡៃសាឡាហាមីកដារុនមូហាដដការសាឡាតារ៉ាវីហ៍អត់មានចំនួនសូត្រកំណត់ដោយហុកុំណាមួយឡើយបានកំណត់ហុកុំត្រូវសូត្រប៉ានីសូរ៉ាប៉ានីយូសុអត់មានទេ فمن قرأ في كل ركعة نصف صفحة អោសាហ្ហាអោអកលអោអក្សរហ្វាហ្វលូហ៊ូហាសាន់អ្នកណាឲ្យសូត្រនៅក្នុងមួយរកអាត់មួយទំព័រឬកន្លះទំព័រឬច្រើនយ៉ាងហ្នឹងឬតិចយ៉ាងហ្នឹងមកកាល្អទាំងអស់បានន័យថាអត់កំណត់ចំនួនការសូត្រនោះឡើយគុលលុន بحسب طاقته ورغبته واجتهاده هو ومن يصلي معه រាល់អ៊ីម៉ាមទាំងអស់គឺតាមចំនួនចំណងចំនួនចិត្ត ឬការលទ្ធភាពដែលគាត់អាចធ្វើបានគាត់អាចមានលទ្ធភាពសូត្រប៉ុន្មានឈរហើយអ្នកនៅពីក្រោយគាត់មានលទ្ធភាពឈរប៉ុន្មានបានគឺគាត់ធ្វើប៉ុណ្ណឹងទៅបើធ្វើឲ្យលើសពេកធ្ងន់ធ្ងរពេកក៏ប៉ះពាល់ដល់អ្នកក្រោយក៏វាអត់ល្អដែរតែបើធ្វើខ្លីពេកវាមិនសមវាមិនអីក៏វាអត់ល្អដែរបានតែធ្វើតាមលទ្ធភាពហើយនឹងតាមអ្វីដែលអ្នក នៅពីក្រោយ មានលទ្ធភាពជាមួយនឹងយើង ولا شك أن من احتسب الأجر وأطال القراءة والركوع والسجود ហ្វាលូអក្រប់អ៊ីឡាសុនណាក៏ប៉ុន្តែมันមានការសង្ស័យឡើយសម្រាប់អ្នកដែលឈរយូសូតយូសូតច្រើន នោះគឺបានប៉ះឡាច្រើននឹងហើយ តាមហើយនឹងត្រូវនឹងសុនណាគិឬក៏ចិត្តនឹងសុនណាណាប៊ីសាឡឡោះអាឡៃសាឡាមជាគេព្រោះណាប៊ីសាឡឡោះសាឡាមជាដឹងហើយក្នុងរីវ៉ាយ៉ាត់ផ្សេងៗថាណាប៊ីសូតវែងណាស់នៅក្នុងការសាឡាពេលយប់របស់គាត់ يسن للإمام وكذلك وكذلك للمأموم أن يتفاعل مع الآيات في نفسه فإذا مر بآية فيها تسبيح سبح وإذا مر بآية فيها وعيد وعذاب استعاذ بالله وإذا مر بآية فيها ذكر رحمة رحمة الله وفضله سأل الله سأل سأل الله من فضله ورحمته وهكذا يعني أليس إمام مأموم อันนี้สำหรับอิหม่ามสำหรับมะมุมสุนัตเอาโซด សុណាត់ឲ្យយើងតដបរនឹងការសូត្ររបស់អ៊ីម៉ាមទាំងម៉ាក់ម៉ាំទាំងអ៊ីម៉ាមបានន័យថាពេលណាអាយ៉ាតណាដែលពាក់ព័ន្ធទៅនឹងតាស្បេះយើងតាស្បេះចំពោះអល់ឡោះអាយ៉ាតណាដែលពាក់ព័ន្ធទៅនឹងអាសាបទរណកម្មអីហ្នឹងយើងសុំកបាំងពីអល់ឡោះអាយ៉ាតណាដែលនិយាយអំពីរ៉ហ្មាត់យើងសុំទូអាពីអល់ឡោះដើម្បីឲ្យបានរ៉ហ្មាត់អានោះគឺការតដបរនៅក្នុងការសូត្រកូរ៉ាននៅក្នុងការសូត្រពេលណាយើងស្ដាប់អ៊ីម៉ាមសូត្រទាំងអ៊ីម៉ាមទាំងម៉ាក់ម៉ាំ هل يستحب للإمام أن يختو أن يختم القرآن في صلاة التراويح؟ يختم. تا سنة داريتة سمراب إمام صوت مثمت سمراب سمراب سمراب صلاة التراويح مكاين بني تا مجوب مجوزو مجوب مجوزو كو سنة داريتة قال الشيخ ابن باز رحمه الله لا أعلم دليلا على أن الأفضل أن يكمل القراءة إلا أن بعض أهل العلم قال يستحب للإمام أن يختم القرآن حتى يحصل لمن معه أن يسمع القرآن كله وقال في موضع آخر ختم القرآن كله عمل حسن ختم القرآن كله عمل حسن رحمه الله كاسود ថ្មាត់កូរអាន ទាំង30យោនៅក្នុងសាឡាតារ៉ាវេះគឺជាល្អឬក៏សុនសុណាត់នោះឡើយក៏ប៉ុន្តែអ៊ូឡាម៉ាអ៊ូឡាម៉ាមួយចំនួនបានលើកឡើងថា វាគ្រាន់តែល្អសម្រាប់អ៊ីម៉ាមបើសិនជាសូត្រថ្មាត់កូរអានឲ្យម៉ាក់មុំស្ដាប់កូរអានទាំងអស់ក្នុងមួយខែដោយសារអីដោយសារពីមុនមកក៏អាចបានស្ដាប់មួយខែអស់កូរអានទេចឹងបើសិនជាគាត់សូត្រពេលសាឡាតារ៉ាវេះនេះជាឱកាសសម្រាប់គាត់ស្ដាប់កូរអានទាំងមូលយ៉ាប៉ុណ្ណឹង إذا صلى الإنسان إحدى عشر ركعة أو ثلاث عشرة ركعة أو ثلاث أو ثلاثا وعشرين ركعة أو غير ذلك فليقرأ في آخر ثلاث ركعات سورة سبح اسم ربك الأعلى وسورة قل يا الكافرون وسورة قل هو الله أحد وذا فإن ذلك مستحب Syekh Basana manusia imam sembahyang 16 rakaat ឬ13រកាត់ ឬ23រកអាត់អញ្ចឹង3រកអាត់ចុងក្រោយបានន័យថាវិទៀតដែលយើងហៅវិទៀតណាបើសម្បាសយ៉ាង11គឺសម្បាសយ៉ាងតរវេស8រីឯ3ទៀតគឺវិទៀតអញ្ចឹងសុណាត់ឲ្យសូត្រវិទៀតនឹងឯងរកអាត់ទី1សូត្រអលអាឡាសបិហ៊ីស្មរ៉ាប៊ីកលអាឡារកអាត់ទី2សូត្រគុលយ៉ាអ៊ុលកាហ្វីរូនរកអាត់ទី3សូត្រគុលហ៊ូវល្លោហ៊ូអាហាត់ អ្នកដែលសម្បាយ៉ាង13គឺដូចនេះដែរបើនេះ10រកអាត់ជាជាតារ៉ូវេ3រកអាត់គឺវិទៀតវិទៀតសូត្របែបហ្នឹងរកអាត់ទី1អលអាឡារកអាត់ទី2កុលយ៉ាអលកាហ្វីរូនរកអាត់ទី3កុលវ៉ាឡោះអាហាត់រីឯអ្នកដែលសម្បាយ៉ាង23ក៏ដូចនេះដែរ20តារ៉ូវេរីឯ3វិទៀតគឺសូត្របែបហ្នឹងដូចគ្នាក៏ប៉ុន្តែ សម្រាប់ឃើញអ៊ីម៉ាមខ្លះគាត់សូត្រសូរ៉ះផ្សេងវិទៀតរកអាត់ទី1នៃវិទៀតគាត់សូត្រសូរ៉ះ អ៊ីនណាអានហ្សលណាសូសរ៉ាអីផ្សេងវាមានអត់មានជាបញ្ហាទេក៏ប៉ុន្តែសុនណាណាប៊ីសល្លោះអាឡៃវ៉ាសឡាំសូត្រសាប់បិហិសមរ៉ាប៊ីកលអាឡានៅវិទិរកាត់ទី1រីឯវិទិរកាត់ទី2គឺគុលយ៉ាយលកាហ្វីរូនរីឯរកាត់ទី3ណាប៊ីគុលវ៉ាឡោះអាហាត់ក៏ប៉ុន្តែមានអ៊ីម៉ាមខ្លះគាត់សូត្រគុលវ៉ាឡោះអាហាត់គុលអ៊ូស៊ូបិរ៉ាប៊ីលហ្វាឡាក់គុលអ៊ូស៊ូបិរ៉ាប៊ីណាសក្នុងមរកាត់ទី3ហ្នឹងអញ្ចឹងវាអត់មានជាបញ្ហាទេតែសុនណាណាប៊ីណាប៊ីសូត្រតែគុលវ៉ាឡោះអាហាត់ទេអានឹងសម្រាប់ 3រកអាត់នៃវិទាតចុងក្រោយរីឯក្រោយពីរកអាត់ចុងក្រោយនៃវិទាតគឺយើងអាចទូអាគុណុតអ៊ីនសាយ៉ារហ្វាអ៊ុលអ៊ីនសានយ៉ាដៃហ៊ីអ៊ីនសាអា នៅក្នុង នេះគេដាក់អ៊ីនសាអាដោយសារអីដោយសារគុណុតសម្បាយ៉ាងវិទាតនេះអត់មានវ៉ារិទ្ធ ពីហាឌីសណាប៊ីសូហេះដែលបញ្ជាក់ថាណាប៊ីឌូអាគូនុតវិទៀតឡើយអានេះដោយអ្វីដែលលិនធ្លាប់បាន លើកឡើងច្រើនឆ្នាំកន្លងមកហើយណាលិនលិនធ្លាប់បានលើកឡើងច្រើនឆ្នាំកន្លងមកដែរថាតាមការស្រាវជ្រាវអត់មានវ៉ារិតពីហាឌីសសូហេះពីណាប៊ីសល្លោះអាឡៃសាឡាំថាណាប៊ីឌូអាគូនុតវិទៀតឡើយក៏ប៉ុន្តែវាមានអឺហាឌីសដែលណាប៊ីសសឡាំអាឡាមអលហ៊ូសេន នប៊ីបង្រៀនហូសេនអល់ឡោះម៉ាឌីនីហ្វីមិនហាដេតវ៉ាអាហ្វីនីហ្វីមិនអាហ្វេតរហូតដល់ចប់គុណុតអានឹងគ្រាន់តែចប់បញ្ជាក់ថានប៊ីបង្រៀនហូសេនអំពីឌូអាគុណុតតែអត់បានបញ្ជាក់ថាគុណុតនឹងគុណុតស៊ូបូឬគុណុតណាវ៉ាហ្សិលឬក៏គុណុតវិទៀតនោះឡើយហើយដូច្នេះដោយលន់បានលើកឡើងអញ្ចឹងយោងតាមការស្រាវជ្រាវហើយការស្វែងរកជាច្រើនរបស់លន់តលហើយនិងក៏ឧឡាម៉ាផ្សេងផ្សេងដែលយើងបានប្រឹងប្រែងមើលអត់ទាន់មានដាលលសរិះណាច្បាស់លាស់ ពីណាប៊ីសល្លោះអាឡៃវសាឡាំថាណាប៊ីឌូអាគូនុតវាទៀតនោះឡើយមានតែបែបហាឌីសឡាហ្វសមិនសរះមិនសរះបីដូចជាលិតបានបញ្ជាក់មិញចឹងថាណាប៊ីសស្លាប់បង្រៀនហូសេនអញ្ចឹងចេះចេះចង់បញ្ជាក់ថាតើអត់ដឹងបង្រៀននឹងសម្រាប់គុណុតមួយណាទេពីព្រោះអត់មានវរិទ្ធថាណាប៊ីធ្វើគុណុតវិទៀតនឹងឯងក៏ប៉ុន្តែសម័យសៃណាអ៊ូម៉ារណាប៊ីសៃណាអ៊ូម៉ារគាត់ធ្វើមានដលលជាច្រើនដែលណាប៊ីដែលអ៊ូម៉ារអ៊ីមនុលខតតបរ៉ាឌីយ៉ាឡូអានហ៊ូគាត់បានសូត្រគុណុត សម្បាយ៉ាងវិទៀតខ្លះខ្លះអំពីអ្វីដែលអ៊ូម៉ាត់បានសូត្រក្នុងគុណុតវិទៀតអល់ឡោះម៉ាអ៊ីយ៉ាកាណាប៊ុតវ៉ាឡាកានូសលីវ៉ាណាស្យូតវ៉ៃឡៃកាណាស្អាវ៉ាណាហ្វីតណរយូរ៉ហ្មាតិករហូតដល់ចប់នឹងជាអ្វីដែលអ៊ូម៉ាត់ឌូអាគុណុតវិទៀតរបស់គាត់ក៏តែដោយលោកបានបញ្ជាក់ចឹងអត់មានវ៉ារិតហាឌីសសហេះសរះពីណាប៊ីថាណាប៊ីគុណុតវិទៀតនេះហើយដូច្នេះហើយបាននៅក្នុងនេះអ៊ូឡាម៉ាសេខអ៊ីបនុបាសគាត់ថាយ៉ារហ្វាអ៊ុលអ៊ីនសានយ៉ាដៃហ៊ីអ៊ីនសាអា វយដូឌូអាអលគូនូតហើយអ៊ីម៉ាមឬក៏មនុស្សដែលសម្បាសយ៉ាងតារវ៉េះហ្នឹងគាត់លើកដៃរបស់គាត់ទាំងពីរបើសិនជាគាត់ចង់ឆេគាត់ប្រើពាក្យអ៊ីនសាអាអ៊ីនសាអាបានន័យបើសិនជាចង់បានន័យបើសិនចង់គឺអត់អត់តម្រូវទេ អត់មជ្ឈរក់ទេឃើញទេហើយវយដូឌូអាអលគូនូតហើយឲ្យគាត់សូត្រឌូអាគូនូត ចឹងយកទៅតាមកាឡាមរបស់ Sheikh bin Baz កន្លែងនេះគឺអត់អត់តម្រូវអត់មជ្រួចង់ចង់បញ្ជាក់ថា Adam mashru'iyati qunutil witr fi Ramadan ចឹង insha'a ចង់បញ្ជាក់ថាគាត់លើកក៏បានគាត់មិនគាត់មិនលើកក៏បានគាត់ធ្វើក៏បានគាត់មិនធ្វើក៏បានក៏ប៉ុន្តែកន្លែងខ្លះអ៊ីម៉ាំតម្រូវថាត្រូវតែធ្វើអានឹងអត់ត្រឹមត្រូវទេឬក៏ជួនកាលខ្លះធ្វើ ពីដើមទីគុណនុតរហូតក៏បានក៏ធ្វើទៅបើមិនធ្វើក៏មិនធ្វើទៅ តែអ្នកខ្លះ10ថ្ងៃចុងក្រោយបានធ្វើអ្នកខ្លះពាក់កណ្ដាលរ៉ូម៉ាដនចុងក្រោយបានធ្វើអានឹងទាំងអស់សិតតែការយល់ឃើញតាមមហិបតាមអ៊ីម៉ាមរីនេះខ្លួនក៏ប៉ុន្តែចង់បញ្ជាក់ថាសុនណាណាប៊ីធ្វើក៏បានមិនធ្វើក៏បានហេតុដូច្នេះហើយនៅក្នុង fatwa របស់ Sheikh Muhammad bin Saleh Al Utsaimin ឌូអាគូនុតវិទៀតបើយើងធ្វើដោយ istimrar istimrar បានន័យថាម៉េចដោយជានិច្ចកាលអានឹងអាចទៅជា bid'ah វិញ ដោយសារអីដោយសារវាអត់មាន varid dalal nas sarih sahih ពីនប៊ីសល្លោះអាឡៃស្លាមថានប៊ីឌូអាគូនុតវិទៀតនៅក្នុងពេលណាមួយឡើយដោយលោកបានលើកឡើងចឹងជាងដរាបណាអត់មាន varid sahih sarih ពីនប៊ីថានប៊ីធ្វើជារៀងរហូតហើយយើងឲ្យតារាល់គូនុតវិទៀតយើងធ្វើឬក៏មួយខែរ៉ូម៉ាដនពេញយើងធ្វើអាហ្នឹងវាតាមអ្វីដែលសេអ៊ូសៃមានបានលើកឡើងគឺវាអត់ល្អទេ ដោយសារអីគាត់ថាបើល្អវាធ្វើ ខ្លះបោះបង់ចោលខ្លះ ធ្វើខ្លះបោះបង់ចោលខ្លះដោយសារអីដោយសារវាអត់មានវ៉ារីតពីហាឌីសណាប៊ីថាណាប៊ីធ្វើគូនុតឌូអាឌូអាគូនុតវិទាដុល្លារចឹង lafaz វាគឺយើងដឹងហើយ Allah madini fi man hadait Allah madina fi man hadait នឹងជា lafaz sarih ដែល Nabi សស្លាប់បង្រៀន Al Hussein ចៅរបស់គាត់ ila akhir du'a al mashhur តែបើយើងចង់ថែមលើ du'a អ្វីដែលវ៉ារីតពី Nabi ក៏បានដែរសម្រាប់ការ du'a សម្បាយ៉ាងវិទានឹងឯង من السنة أن يقول الإنسان أن يقول الإنسان إذا فرغ إذا فرغ من صلاة الوتر سبحان الملك القدوس នេះសុនណាអានេះបងប្អូនកំពុងតែចង់ដឹងកំពុងតែមានការកដៅកគុកឆ្លោះគ្នាបកកែគ្នាតាមបណ្ដាសង្គម Facebook ពាក់ព័ន្ធទៅនឹងរឿងសាឡាវ៉ាត់ចន្លោះតរវេះហ្នឹងណាចន្លោះតរវេះហ្នឹងអញ្ចឹងអ្នកខ្លះថាសាឡាវ៉ាត់ចន្លោះតរវេះ 2ឲ្យសាឡាមហើយ2រកអានគឺសូត្រសាឡាវ៉ាត់ណាអល់ឡោះមសលលីវ៉ាសលីមអល់ឡោះមសលលីអាឡាមូហាំម៉ាត់អីចឹងទៅអឺសលឡោះសាឡាមអាឡៃប៊ីឡាលថាទៅ មានម៉ាក់មុំតបន្តតាមអីចឹងទៅហើយមានប៊ីឡាលមានអីនេះវានៅវានៅវានៅ មាន បញ្ហាប្រហែលថ្ងៃនេះប្រហែលចាប់ដើមពីចូលខែរ៉ម៉ាដនមកនេះអឺដោយសារអីដោយសារពួកគាត់អត់បានយល់ និងស៊ីជំរូវឲ្យច្បាស់ហើយអ្នកដែលតបតហ្នឹងក៏អត់ស៊ីជំរូវឲ្យច្បាស់លាស់ថាតើសុណាស់វាវាបែបណាត្រូវតបតត្រូវបង្រៀនគាត់ឲ្យដឹងពីព្រោះជួនកាលគាត់អត់ដឹង ហើយយើងនៅតបតជេរគ្នាប្រមាថគ្នាទៅវាអត់មានបានប្រយោជន៍អីទេបើយើងត្រឡប់ទាំងអស់គ្នាមករកុរអាននិងសុណាពីព្រោះអល់ឡោះស៊ុបហានាហ៊ូវតាឡាប្រាប់ក្នុងអល់កុរអានហើយគ្នា fa in tanaza'tum fi shay farudduhu ila Allah war rasul in kuntum tu'minuna billahi wal yawmil akhir បើសិនណាអ្នកឯងមានការខ្វែងគំនិតខ្វែងយោបល់ទាស់តែងគ្នាអំពីហុកុមអ្វីមួយក្នុងអាកាមាអំពីហុកុមសាសនា farudduhu ila Allah wa rasul ចូលអ្នកត្រឡប់ទៅរកអល់ឡោះនិងរ៉ាស៊ូលត្រឡប់ត្រឡប់ទៅរកដលលភ័ស្តុតាងពីព្រោះអ៊ីស្លាមផ្ដោតទៅលើភ័ស្តុតាងអ៊ីស្លាមអត់ផ្ដោតទៅលើទួននេះទួនស្រុកយើងទួនស្រុកគេអីនេះអត់មានទេ អ៊ីស្លាមផ្ដោតទៅរកភ័ស្តុតាងជាក់លាក់ពីកូរ៉ាននិងសុនណាណាប៊ីសល្លោះអាឡៃវ៉ាសាឡាំយើងយើងត្រឡប់ទាំងអស់គ្នាតើនៅសម័យណាប៊ីមានហេអត់ការសាឡាវ៉ាតនៅចន្លោះ2រកអាត់2រកអាត់ហ្នឹងឬឲ្យមកសាឡាមឲ្យមកសាឡាមហ្នឹងមានសាឡាវ៉ាតមានប៊ីឡាលហ្នឹងតើមានហេអត់យើងត្រឡប់ទៅទាំងអស់គ្នាបើស្ិនតែយើងត្រឡប់ទាំងអស់គ្នា យើងមិនបានជេរគ្នាប្រមាថគ្នាអីទេអញ្ចឹងនៅក្នុងនេះ من السنة أن يقول الإنسان إذا فرغ من صلاة الوتر سبحان الملك القدوس សុនណះណាប៊ីពេលចន្លោះវិទិរ2រកអាតណាប៊ីសាសឡាមឲ្យយើងសូត្រ سبحان الملك القدوس ថា3ដង سبحان الملك القدوس 3ដងហើយ ويمد صوته في المرة الثالثة ធ្វើសំឡេងឲ្យវែងនៅ អាទី3លើកទី3យាយវយរហ្វអ៊ូប៊ីហាហើយថាឲ្យខ្លាំងវ៉អាម៉ាកោលរ៉ប៊ុលម៉ាឡាអ៊ីកាទីវ៉ារូហ្វឡាយុស្បិតហ្វឡាយុស្បិតហ្វឡាយស្បុតអានិនណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំរីឯពាក្យថាសុបរ៉ប៊ុលម៉ាឡាអ៊ីកាទីវ៉ារូនេះ គឺអត់មានវរិទ្ធពីណាប៊ីទេអញ្ចឹងបានយើងឃើញអ៊ីម៉ាំនៅនៅសូត្រហ្នឹង سبحان الملك المعبود سبحان الملك الموجود អីទៅរហូតហ្នឹង ហើយរប៊ុលម៉ាឡាអ៊ីកទេវរ៉ូហ៍មានតតហ្នឹងអាហ្នឹងបានន័យថាវាពាក់ខ្លះអត់មានវរិទ្ធពីណាប៊ីទេចឹងអ្វីដែលសហេះពីណាប៊ីគឺណាប៊ីសូត្រស៊ុបហានលម៉ាលីគីលកុឌូសថា3ដងថា3ដង មិនសលតរ៉ាវីហ៍វ៉អោតរ៉ាហ្វីអាខិរីហា ثم أراد أن يصلي في وسط الليل أو أو في آخره فله أن يصلي ما شاء من الركعات يصليها ركعتين ركعتين ولا يوتر في آخرها لأنه أوتر أول الليل وقد قال النبي صلى الله عليه وسلم لا وتران في ليلة អ្នកណាឲ្យសម្បាយ៉ាងតរវេចប់មួយអ៊ីម៉ាមក្រោយមកវិទៀតហើយជាមួយអ៊ីម៉ាមហើយគេចង់ក្រោកឈរឡើងសម្បាយ៉ាងគីយ៉ាមូលេឬតាហាយុតបន្តទៀតនៅពេលយប់គេអាចសម្បាយ៉ាងបានដោយមិនបាច់ចាំធ្វើវិទៀតទៀតទេព្រោះវិទៀតនៅក្នុងយប់ មួយយប់នឹងគេឯងមានតែម្ដងទេមិនថាយើងធ្វើវាទៀតហើយมันអាចសម្បាយ៉ាងគិយាមឬក៏តាយុទ្ធបាននោះទេអញ្ចឹងកំហុសឆ្គងអ្នកខ្លះអឺសម្បាយ៉ាងពីល្ងាច4ហើយຕົកຕົកហើយដល់ពេលកដាលយប់ឡើងត្អែកឯទៀតធ្វើ4ទៀតហើយធ្វើតវិទៀតអានឹងអត់ត្រឹមត្រូវទេព្រោះនប៊ីសល្លោះអាឡៃសាឡាមបានមានប្រសាសន៍ក្នុងហាឌីសមិនកមាម៉ាអលអ៊ីម៉ាមហាតាយ៉ាងសារីហ្វគូទីបាឡាហ៊ូគីយ៉ាមូលៃឡា នរណាឲ្យបានឈរសម្បាយ៉ាងតរវេះចប់ជាមួយអ៊ីម៉ាមម៉ាអលអ៊ីម៉ាមបានន័យថាចាប់ផ្ដើមជាមួយនឹងអ៊ីម៉ាម រហូតដល់ចប់ជាមួយនឹងអ៊ីម៉ាមគូទីបាឡាហ៊ូគីយ៉ាមូឡៃឡាអល់ឡោះនឹងបានឹងកត់ត្រាឲ្យគេស្មើនឹងគេសម្បាយ៉ាងមកយប់ពេញអញ្ចឹងកន្លែងនេះបើសេមូហាម៉ាត់ប៊ីនសូលេអលហ៊ូសៃមីនគាត់ថាអ្នកណាឲ្យសម្បាយ៉ាងជាមួយអ៊ីម៉ាមឲ្យចេញ បានន័យថាឈប់សិនទៅដេកទៅអីឲ្យបានធ្វើតែឯងទៀតអានឹងអត់បានបាឡាស្មើនឹងសម្បាយ៉ាងមកយប់ទេ ដោយសារខុសទៅនឹងហាឌីសណាប៊ីសល្លោះអាឡៃវ៉ាសាឡាំហើយដូច្នេះហើយតម្រូវឲ្យយើងសម្បាសយ៉ាងពីដើមជាមួយអ៊ីម៉ាមសាឡាមវិទៀតរួចសាឡាមជាមួយនឹងអ៊ីម៉ាមចប់ជាមួយគ្នា ហើយករណីបើយើងចង់អាហ្វដលីយ៉ាជាពិសេស10យប់ចុងក្រោយយើងចង់ឡើងឈរសាឡាតគីយ៉ាមុលឡេសាឡាតតាហាយុតបន្តទៀតយើងអាចសម្បាសយ៉ាងម្នាក់ឯង2រកអាត2រកអាតប្រហែលទៀតក៏បានដែរ2 4 6 8ទៀតក៏បានដែរហើយដល់ម៉ោងបាយ4គឺបាយ4តែម្ដងដល់យើងមិនបាច់ចាំ សម្បាយ៉ាងវិទៀតម្ដងទៀតទេព្រោះណាប៊ីសាឡឡោះអាឡៃស្លាមមានប្រសាសន៍ថាឡាវីត្រនី fi lailatin มันមានទេវិទៀត2ដងនៅក្នុងយប់តែមួយបានតែវិទៀតគឺអាចតែម្ដងជាមួយនឹងអ៊ីម៉ាមដែលយើងសម្បាយ៉ាងនៅពេលល្ងាចនោះឯងនេះដល់ដំណាក់ដល់កម្រិតដល់នេះយើងអស់នៅអ្វីដែលយើងនិយាយកុំតែសំបើកវងកញ្ចក់ចង់និយាយអំពីម៉ាសាឡាដែលតកតងទៅនឹងអឺអីគេតកតងទៅនឹងសាឡាវ៉ាត់ ដែលយើងបានលើកឡើងបាញ់មីនេះឯងគឺការសាឡាវ៉ាតចន្លោះរកអាត់រកអាត់ទី1រកអាត់មួយមួយ ពីររកអាត់ម្ដងពីររកអាត់ម្ដងហើយយើងសាឡាវ៉ាតហ្នឹងដែលដែលកើតឡើងឆ្លោះគ្នា ទួនស្រុកយើងទួនស្រុកគេហ្នឹងតើវាសុនណាកម្រិតណាមិនសុនណាកម្រិតណា បានកម្រិតណាមិនបានកម្រិតណាយ៉ាសង្ឃឹមថាបងប្អូនយើងស្ដាប់ហើយអាចជួយផ្សព្វផ្សាយដើម្បីកុំឲ្យមានការអឺតិចទៀនគ្នា ប្រមាថគ្នាការប្រមាថគ្នាក្នុងខែរ៉ូម៉ាដននេះគឺមិនល្អទេទាំងសងខាង ដោយសារអីអ្នកដែល កាន់ជើងថាថាធ្វើនោះឯងប្រឹងប្រែងបរោះថាថាធ្វើអ្នកដែល ការពារសុនណាមិនចង់ឲ្យមានបិទអានឯងការពារតែការពារដោយអត់មានហេតុផលណាការពារដោយចេះដោយ ប្រមាថទៅលើអ្នកនេះប្រមាថយូរយូរអ្នកដែលថាអត់បាន ធ្វើអីយករូបគាត់កេះយីតាក៏អីយកដើម្បីររឿងអាស្រូវដើម្បីមកប្រមាថការប្រមាថគ្នាក្នុងខែរ៉ម៉ាដននេះគឺយើងត្រូវដឹងណាណាប៊ីសល្លោះអាស្លាមឲ្យយើងសបរឲ្យយើងអត់ធ្មត់ណាណាប៊ីថាអ្នកណាឲ្យបួសជួយឲ្យបួសទាំងអស់ទាំងមាត់ទាំងវជីទាំងអវយវៈហើយពេលណាបួសកំឡៃនឹងឯងប្រមាថអាគេជេរគេពេលណាគេចង់វាយអ្នកឯងជួយអ្នកឯងប្រាប់គេថាខ្ញុំអ្នកបួសណាប៊ីបានប្រាប់ក្នុងហាឌីសជាច្រើនដើម្បីឲ្យយើងអត់ធ្មត់កុំប្រមាថគេក៏ប៉ុន្តែយើងដោយសារចង់ឈ្នះ ចង់ការពារសុនណាក៏ប៉ុន្តែចង់ការពារកន្លែងខ្លះយើងចង់ការពារអត់ត្រឹមត្រូវទេចឹងមិនមែនចង់បញ្ជាក់ថាយើងកង់ចង់ការពារសុនណាយើងត្រូវប្រមាថទៅលើអ្នកដតីឡើយពីព្រោះណាប៊ីសុលឡាមហាម ជាពិសេសក្នុងក្នុងខែបួសនេះឯងក្នុងការប្រមាថដល់អ្នកដតីចឹងយើងប្រាប់នៅអ្វីដែលជាហុកកំពិតប្រកបតាមពិតការសិគៀតអល់ឡោះស៊ុបហានតាឡាបានប្រើអល់ឡោះប្រាប់ក្នុងកូរ៉ានថាម៉េច فاذكروني اذكركم واشكروا لي ولا تكفرون សូរ៉ាអល់បាការ៉ា បើមានន័យថាចូលអ្នកឯងនឹកមកចំពោះខ្ញុំឲ្យបាន ច្រើនខ្ញុំនឹងនឹកចំពោះអ្នកឯងអល់ឡោះប្រាប់ចឹងចឹងការវិគិតទៅចំពោះអល់ឡោះគ្មានពីណាបដិសេធទេណាវិគិតពេលណាក៏ដោយតែការវលធីនយស្គូរូនអល់ឡោះគីយ៉ាមវកូអ៊ូដាវអាឡាជូនូបហ៊ីមវយតហ្វការូនហ្វីខលកសមាវ៉ាតវលអរក្នុងកូរ៉ានអ្នកដែលវិគិតនឹកទៅរកអល់ឡោះពេលឈរពេលអង្គុយពេលដេកនឹកទៅរកអល់ឡោះ ចឹងនៅក្នុងកូរ៉ានបញ្ជាក់ច្រើនថាតម្រូវឲ្យយើង នឹកទៅរកអល់ឡោះវ៉ាហ្សាគីរីនអល់ឡោះកាស៊ីរវ៉ាហ្សាគីរ៉ាត់សូរ៉ាអល់អាហ្សាបចូលអ្នកនឹកចំពោះអល់ឡោះប្រុសប្រុសនិងស្រីស្រីនឹកចំពោះអល់ឡោះទាំងអស់គ្នាអត់មានសក្តិការនឹកចំពោះអល់ឡោះក៏ប៉ុន្តែការតខស៊ីសកំណត់យកពេលណាមួយដែលត្រូវនឹកទៅចំពោះអល់ឡោះដែលត្រូវហ្ស៊ីគិតចំពោះអល់ឡោះដោយពេលនឹងអត់មានវ៉ារិតពីណាប៊ី អត់មានហាឌីសសាហេះបញ្ជាក់មកពីនប៊ីថានប៊ីតម្រូវឲ្យយើងសិកាតពេលហ្នឹងកន្លែងហ្នឹងហើយវាជាកន្លែងបញ្ហាដូចខ្ញុំបានលើកឡើងជាជាជាច្រើនដងហើយថារង្វាស់ក្នុងសារីអាត់អ៊ីស្លាមពុំមែនទៅលើការគិតឃើញរបស់យើងថានឹងរបស់នឹងល្អយើងគិតថាល្អរបស់នឹងអាក្រក់យើងថានឹងអាក្រក់មិនមែនដូច្នោះទេ រង្វាស់ចង់ដឹងថារបស់ល្អឬរបស់អាក្រក់ក្នុងសារីអាតគឺពាក់ព័ន្ធទៅនឹងច្បាប់អតតូគីហ្វមកពីអល់ឡោះនិងរ៉ាស៊ូលអ្វីណាដែលជាការរង្វាស់របស់អល់ឡោះនិងរ៉ាស៊ូលថាល្អរបស់នឹងល្អអ្វីណាដែលមិនមានវរិទ្ធពីអល់ឡោះនិងរ៉ាស៊ូលរបស់នឹងអត់ល្អទេសូម្បីការយល់ឃើញរបស់យើងថាល្អក៏ដោយហេតុដូច្នេះហើយច្បាប់អ៊ីស្លាមសារីអាតអ៊ីស្លាមការអនុអនុម័តវិនិច្ឆ័យទៅលើទង្វើអ៊ីបាដតណាមួយល្អឬមិនល្អប៉ុន្មាន វិនិច្ឆ័យទៅលើការយល់ឃើញរបស់យើងនោះឡើយយើងក៏ដោយទួនយើងក៏ដោយ គ្រូយើងក៏ដោយអ្នកណាសេះណាក៏ដោយ ការយល់ឃើញការអីហ្នឹងមិនមែនជាច្បាប់ទេសូម្បីតែពេលខ្លះ កំណត់កម្រិតអ៊ូឡាម៉ាមុជតាហិតមុតឡុកដូចជាអ៊ីម៉ាមទាំង4ណាអាប៊ូហានីហ្វាម៉ាលិកអ៊ីម៉ាមសាហ្វីអ៊ីម៉ាមអាហ្មាត់អ៊ីម៉ាមផ្សេងផ្សេងទៀត កម្រិតមុតមុជតាហេតមុតឡុកឬកម្រិតកម្រិតមុជតាហេតមុកៃយ៉ាត់ឬកម្រិតអ៊ូឡាម៉ាអលមុតតាបារទាំងអស់ហ្នឹងមិនមែនជារង្វាស់សម្រាប់អាកាមាថាល្អឬអាក្រក់នោះឡើយជួនកាលការយល់ឃើញរបស់អ៊ីម៉ាមម្នាក់អ៊ូឡាម៉ាម្នាក់តែយល់ឃើញរបស់គាត់អត់បានអត់បានត្រឹមត្រូវទេដោយសារអីដោយសារ nos ដែលគាត់យល់ឃើញឯងអត់សហេះទេឃើញទេអញ្ចឹងអ្វីដែលជាការត្រឹមត្រូវគឺ កូរ៉ាននិងសុនណាហើយលិននិយាយបែបនេះមិនមែនចង់ថា អូឧឡាម៉ានេះអត់ចេះណាឧឡាម៉ានេះចេះដល់យើងមិនមែនទេចង់បញ្ជាក់ថា ការអ៊ីជទីហាតរបស់ឧឡាម៉ាតែងតែមានខុសតែងតែមានត្រូវអញ្ចឹងយើងត្រូវរយុត្រឡប់ទៅរកអល់ឡោះនិងរ៉ូសូល ហើយត្រឡប់ទៅរកទស្សនៈឧឡាម៉ាដតីផងឲ្យបានទលំទលាយកុំអ្វីដែលយើងឃើញថាឧឡាម៉ាម៉ាថាឆាប់អ៊ីយល់ឃើញថាអញ្ចឹងដល់យើងអត់ឧឡាម៉ាម៉ាថាផ្សេងថាយល់ឃើញបែបហ្នឹងបេតអាដល់យើងអត់ទៅមើលអ្នកផ្សេងទេ យល់ឃើញថាយើងកាន់ម៉ាសាប់ឆាប់អ៊ីត្រូវទៅតាមអ៊ូឡាម៉ាម៉ាសាប់ឆាប់អ៊ីមិនមែនដូច្នេះទេពីព្រោះពុំមែនរាល់បុគ្គលណាមួយរូបតម្រូវសរសេរចាទុកថាអ្នកឯងត្រូវកាន់ម៉ាសាប់មួយណានោះឡើយណាមិនមែនថាអូឈ្មោះនេះត្រូវកាន់ម៉ាសាប់ឆាប់អ៊ីឈ្មោះនេះត្រូវកាន់ហាំបលីមិនមែនដូច្នេះទេមតហបហ្នឹងគឺកើតឡើងសិតតែ100ជាង200ឆ្នាំក្រោយពីនប៊ីស្លាប់ហើយទេអញ្ចឹងអ៊ូឡាម៉ាមតហបទាំង4ហ្នឹងសិតជាការយល់ឃើញរបស់ពួកគាត់អ្វីដែលគាត់យល់ឃើញត្រូវ តាមសុណានោះហើយជាមធបរបស់គាត់ហើយដូច្នេះចឹងបានមានទស្សនៈឧឡាម៉ាទាំង4ជាពិសេស4ម៉ាសិបនឹងតែម្ដងមុននឹងគាត់ស្លាប់គាត់បាននិយាយហើយ idha sahha al hadith wa huwa madhhabi ពេលណាអ្នកណារកឃើញហាឌីសសហែនោះហើយជាមធបអញនោះហើយជាមធបរបស់ខ្ញុំតែយើងអត់យល់បែបហ្នឹងអ្វីដែលសរសេរក្នុងគីតាបគាត់សូម្បីតែមានហាឌីសសហែដែលមស្ហបផ្សេងរកឃើញផ្សេងពីអ្វីដែលយើងឃើញនៅក្នុងគីតាបរបស់មស្ហបយើងនេះក៏យើងអត់តាមដែរ ដោយសារអីយើងគិតថាអានឹងជាមសិបយើងតែអានឹងផ្ទុយហើយខុសតនឹងអ្វីដែលម្ចាស់មសិបបានកំណត់ព្រោះម្ចាស់មសិបគាត់ថាអ្វីដែលគាត់សរសេរទុកក្នុងគីតាបបើសិនអ្នកអ្នកណារកឃើញខុសពីអ្វីដែលគាត់ឃើញនេះនោះហើយហើយសហែត្រឹមត្រូវ នោះហើយជាមសិបគាត់បើសិនជាគាត់នៅរស់ក៏គាត់ត្រឡប់ទៅរកបែបហ្នឹងដែរចឹងលឹមសុំលើកឡើងឧទាហរណ៍មួយយ៉ាងខ្លីដូចជាក្នុងអាយ៉ាត់កូរ៉ាន អល់ឡោះតាហាហ្វីឌូអាឡាសឡាវ៉ាតវ៉ាសឡាទីលវូស្តា វកូមូលីឡាហ៊ីកូនីទីនក្នុងអាយ៉ាត់ហ្នឹងអល់ឡោះថាចូលអ្នកឯងថែរក្សាចុះសម្បះយ៉ាងទាំងអស់ហើយជាពិសេសសម្បះយ៉ាងវស្តសម្បះយ៉ាងកដាលចឹងសម្បះយ៉ាងកដាលនេះឃីឡាគ្នាឥឡូវ5វកទូមួយណាកដាលមួយណាកដាលហ្នឹងហើយដូច្នេះហើយអត់ដឹងមួយណាប្រកាសដែលសម្បះយ៉ាង កដាលដែលអល់ឡោះថាវសាឡាទីលវស្តអញ្ចឹងអត់អត់បានបញ្ជាក់ នៅក្នុងកូរ៉ានហ្នឹងអញ្ចឹងអ៊ីម៉ាមអស្សាហ្វីអ៊ីរ៉ហ៊ីម៉ាហ៊ុលឡោះគាត់យល់ថាសាឡាទុលវូស្តហ្នឹងគឺសម្បាយ៉ាស៊ូបូសម្បាយ៉ាស៊ូបូហេដល់ពេលទៅមកក្រោយអ៊ីម៉ាមណាវវីដែលជាអ្នកមុណាកេះជាអ្នកបង្អែកធំនៅក្នុងម៉ាសាប់ឆាហ្វអ៊ីនៅក្នុងម៉ាសាប់ឆាហ្វអ៊ីដែលយើងដឹងស្រាប់អ៊ីម៉ាមណាវវីហ្នឹង កម្រិតគាត់កម្រិតណាក្នុងម៉ាសាប់ឆាប់អ៊ីអញ្ចឹងដល់ដល់សម័យអ៊ីម៉ាំណាវវីគាត់ថាសាឡាទុលវូស្តគឺសម្បែងអាសារឃើញទេអ៊ីម៉ាំឆាប់អ៊ីដែលជាគ្រូធំនៅក្នុងម៉ាសាប់គាត់យល់ថាសាឡាទុលវូស្តជាសម្បែងសម្បែងកដាគឺសម្បែងស៊ូបូរីឯមកដល់ចំនួនក្រោយដែលជាអ្នកតំណាងម៉ាសាប់ឆាប់អ៊ីនៅសម័យគាត់គឺអ៊ីម៉ាំអាណាវវីជាម្ចាស់គីតាបអលម៉ាជមួជាម្ចាស់គីតាបរោដោះម្ចាស់គីតាបជាច្រើន នៅក្នុងមសាប់ឆាប់អ៊ីអ៊ីម៉ាំណាវីគាត់ថាសាឡាទូលវស្តគឺសម្បាយ៉ាងអសរមូលហេតុអីដោយសារយោងទៅតាមហាឌីសណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមមួយបញ្ជាក់ថាសាឡាទូលវស្តគឺសាឡាទីលអសមានហាឌីសណាប៊ីបញ្ជាក់បែបហ្នឹងហើយសួរថាហាឌីសហ្នឹង មាននៅនៅសម័យអ៊ីម៉ាំឆាប់អ៊ីមានហើយដោយសារណាប៊ីស្លាប់បាត់ហើយចឹងបានហាឌីសណាប៊ីមាន រួចទៅហើយក៏ប៉ុន្តែអ៊ីម៉ាំឆាប់អ៊ីប្រហែលជាគាត់រកអត់ឃើញហាឌីសហ្នឹងបើសិនជាអ៊ីម៉ាំឆាប់អ៊ីគាត់រកឃើញហាឌីសហ្នឹង ហាឌីសដែលណាប៊ីបញ្ជាក់កុរអានអត់បានបញ្ជាក់ឯងថាសាឡាទូលវូស្តសម្បាយ៉ាងកតាជាសម្បាយ៉ាងអីតែដល់ពេលដល់ហាឌីសណាប៊ីណាប៊ីបញ្ជាក់សាឡាទូលវូស្តគឺណាប៊ីថាអីសាឡាទូលអសគឺសម្បាយ៉ាងអសារមានហាឌីសបញ្ជាក់អានឹងគេហៅតាប់សៀរហាឌីសតាប់សៀរកុរអានក៏ប៉ុន្តែសួរថាហាឌីសនឹងចេញយូរនៅចេញយូរហើយដោយសារអ៊ីម៉ាំឆាហ្វី ស្លាប់ក្រោយពីណាប៊ីចឹងបានន័យថាហាឌីសហ្នឹងចេញតាំងពីសម័យណាប៊ីហើយនៅអ៊ីម៉ាំនៅសម័យអ៊ីម៉ាំសាអ៊ីក៏មានដែរក៏តែ អាចជាអ៊ីម៉ាំសាអ៊ីរកអត់ឃើញបើអ៊ីម៉ាំសាអ៊ីរកឃើញម្លេះណាអ៊ីម៉ាំសាអ៊ីយកហាសម្បាយ៉ាងវូស្តសម្បាយ៉ាងកដាគឺសម្បាយ៉ាងអាសោតដូចដូចណាប៊ីបាទហើយមិនមែនណាប៊ីថាសម្បាយ៉ាងអាសោតអ៊ីម៉ាំសាអ៊ីទៅថាសម្បាយ៉ាងស៊ូបូកាទេចឹងអាចជាអ៊ីម៉ាំសាអ៊ីរកអត់ឃើញ ដល់រកអត់ឃើញអ៊ូឡាម៉ាដតីទៀតផ្សេងពីសាហ្វអ៊ីគេយល់ឃើញសាឡាតុលវូស្តគឺសម្បាយយ៉ាងអសរដូចជាអ៊ីម៉ាមម៉ាលិកអ៊ីម៉ាមអាហ្មាត់ជាដើមនិងអ៊ីម៉ាមផ្សេងផ្សេងដែលក្រោយពីគាត់ទៀតដោយសារគេរកហាឌីសនឹងឃើញចឹងមកចំនួនក្រោយរបស់ម៉ាសាប់សាប់អ៊ីគឺអ៊ីម៉ាមណាវីគាត់ថាសាឡាតុលវូស្តសម្បាយ៉ាងកតាគឺសម្បាយ៉ាងអសោតខុសស្រឡះជាមួយនឹងមេគាត់ជាមួយនឹងគ្រូធំគាត់គឺអ៊ីម៉ាមសាប់អ៊ីពេលនោះអ៊ីម៉ាមណាវីគាត់ថាមិនដឹងទេ គាត់ថាប្រហែលជាអ៊ីម៉ាំសាហ្វអ៊ីឡាំយ៉ាស៊ីលហ៊ូហាដលហាឌីសប្រហែលជាអត់ដល់គាត់ទេ ហាឌីសនេះហាឌីសដែលបញ្ជាក់ថាសម្បាយ៉ាងវូស្តគឺជាសម្បាយ៉ាងអាសាតហ្នឹងប្រហែលជាអត់ដល់គាត់ទេហ្នឹងអ៊ីម៉ាំណាវីផ្ទាល់អ្នកថាបើសិនណាហាឌីសនឹងដល់អ៊ីម៉ាំសាហ្វអ៊ីអ៊ីម៉ាំណាវីថាអញ្ចឹងគឺអ៊ីម៉ាំសាហ្វអ៊ីនឹងយកសូឡាទុលវូស្តសម្បាយ៉ាងកដាលគឺសម្បាយ៉ាងអាសាតនឹងហើយអញ្ចឹងបានម ذهب សាហ្វអ៊ីក្រោយពីអ៊ីម៉ាំណាវីសម្បាយ៉ាងកដាលគឺសម្បាយ៉ាងអាសាត រីឯម៉ាសាប់ឆាហ្វអ៊ីចាប់ពីអ៊ីម៉ាំឆាហ្វអ៊ីរហូតដល់មុនអ៊ីម៉ាំណាវវីគឺសម្បាយ៉ាងកតាគឺសម្បាយ៉ាងស៊ូបូដោយសារអីដោយសារគ្រូធំគឺអ៊ីម៉ាំឆាហ្វអ៊ីនឹងផ្ទាល់តែម្ដងគាត់ថាសម្បាយ៉ាងស៊ូបូតែចាប់ពីអ៊ីម៉ាំណាវវីមកដល់ឥឡូវនេះគឺសាឡាត់វូស្តសម្បាយ៉ាងកតាក្នុងម៉ាសាប់ឆាហ្វអ៊ីគឺសម្បាយ៉ាងអាសារដោយសារអីយោតាមហាឌីសណាប៊ីសល្លឡោះអាឡៃវសាឡាមនេះរំលឹកឧទាហរណ៍ខ្លីមួយដើម្បីឲ្យតបតបទួនទួនបងប្អូនយើងទាំងអស់យល់ថា មិនមែនរាល់ឧឡាម៉ា4ម៉ាសាប់ដែលជាកម្រិត មុជតាហេតមុតឡុកត្រូវឃើញទាំងអស់នៅរាល់ហាឌីសណាប៊ីទេឃើញទេហើយយើងត្រូវក៏លេខមើលតាតាស្បិះការសលវត្ត2រកអាត់ចន្លោះ2រកអាត់នឹងតរវេះហ្នឹងហើយប៊ីឡាលស្រែកអសឡាទូយ៉ាមីអាអសឡាតអីហ្នឹងសឡាតតរវេះរ៉ហ៊ីម៉ាគុមុលឡោះអសឡាទូឡាអ៊ីឡាហអ៊ីឡឡោះអីហ្នឹងចប់ពី2រកអាត់សលឡោះសាឡាមអាឡៃតាអាហ្នឹងអ៊ីម៉ាំសាហ្វអ៊ីមានធ្វើឬមួយក៏អត់ ណែយើងត្រូវកលេចទៅមើលបែបនេះកុំទៅមើលនៅក្នុងម៉ាសាប់ពីព្រោះដូចលើកឡើងមិញទេនៅក្នុងម៉ាសាប់សូម្បីតែអ៊ីម៉ាំសាហ្វអ៊ីផ្ទាល់ពេលខ្លះអ្វីដែលគាត់យល់ឃើញហ្នឹងមិនត្រូវមិនស្របទៅនឹងអ្វីដែលមកពីណាប៊ីផង ដូចលើកឡើងសាឡាទុលវស្តោឲ្យមានច្រើនទៀតបើចង់ឲ្យលើកពីរឿងម៉ាសាឡាអ៊ីម៉ាំសាហ្វអ៊ីយល់ឃើញនេះវាច្រើនទៀតដែលมันដូចទៅនឹងអ្វីដែលវ៉ារិតពពីណាប៊ីហើយខុសនឹងអ៊ូឡាម៉ាដតីទៀតនៅក្នុងម៉ាសាប់គាត់ នៅក្នុងមតិគាត់ខ្លួនឯងតែម្ដងតែអ្វីដែលលិតចង់លើកឯថ្ងៃនេះដូចជាសាឡាតដូចជាយើងសាឡាវ៉ាត់ចន្លោះចន្លោះតារ៉ាវេះចឹងយើងត្រូវកលេសទៅមើលអ៊ីម៉ាំសាប់អ៊ីបតលតាគាត់មានសាឡាវ៉ាត់ឬអត់យ៉ាហើយបើសិនអត់មានទេ ក្នុងមតិគាត់យើងថាមានចុះណាមានហើយលិននឹងលើកឡើងបន្តិចទៀតអ៊ុឡាម៉ាមតិគាត់តើអ្នកខ្លះទទួលស្គាល់មានឬទទួលស្គាល់អត់ឬមានកម្រិតណា ត្រូវធ្វើកម្រិតណាចឹងពេលណាយើងក៏លេចមើលបែបហ្នឹងយើងអាចឆ្លោះគ្នាយើងត្រូវដឹងថាកម្រិតខ្សោយកម្រិតខ្លាំងយើងត្រូវយកបានប៉ុន្មានយើងត្រូវមិនយកតាមបានប៉ុន្មានយើងមិនអាចដោយលថាមិនអាច មានអ្នកណាម្នាក់ត្រូវបានគេគូនៅថ្ងាក់ថាអ្នកឯងត្រូវតាម chef E បើមិនតាម chef E មិនមិនសះមិនមែនដូច្នេះទេមើលអ្នកណាឲ្យមកសហណាដែលជាសហេះជាងត្រឹមត្រូវជាងគៀកនឹងសុនណាស់ជាងយកអ្នកហ្នឹងទៅពីព្រោះទឹកអស់មកសហសត្វតែមកសហដែលនាំយើងទៅរកផ្លូវត្រូវទាំងអស់ទៅកាន់សុរហ្គអល់ឡោះសុបហានតាឡាទាំងអស់ អញ្ចឹងរឿងតុកស៊ីស កំណត់ថាយកសលវត្តពេលណា មួយ ដែលអត់មានវរិទ្ធពីណាប៊ីគឺអត់មានមកពីណាប៊ីសល្លោះអាឡៃវ៉ាសាឡាំ فقد ثبت أنه صلى الله عليه وسلم صلى بالصحابة عدة ليال من رمضان ولم ينقل عنه شيء من هذا មានហើយនប៊ីសល្លោះសាឡាំធ្លាប់សម្បាសយ៉ាង ជាមួយសាហាបាត់ពី3យប់ដែរក៏ប៉ុន្តែអត់មាន នាំមកថាណាប៊ីឬសាហាបាត់ធ្វើប៊ីឡាសាឡាវ៉ាត់នៅចន្លោះតារ៉ូវេះនោះឡើយម៉ាអាតាវ៉ាហ្វូរីម៉ាអាតាវ៉ាហ្វូរីអលអាហាឌីសមីនហុំដោយមាន ហាឌីសជាច្រើនដែលនាំមកពីសាហាបាត់គំតែអត់មានបញ្ជាក់ថាណាប៊ីសាឡឡោះអាឡៃសាឡាំប្រាឲ្យឲ្យប្រាឲ្យសាហាបាត់សាឡាវ៉ាត់នៅពេលចន្លោះហ្នឹងទេ وكذلك لم ينقل عن عن احد من الصحابه الذين جمعهم عمر بن الخطاب على ابي بن كعب ដូច្នោះដែរអត់មានវរិទ្ធពីសាហាបាត់ ដែលសម័យអ៊ូម៉ារអ៊ីនុលខតតដែលធ្វើ23រកាត់ដែលនាំគ្នាទៅសម្បាយ៉ាងជាមួយអ៊ីម៉ាមអ៊ូបៃប៊ីនកាអាប់ហ្នឹងក៏អត់មានដែរមានវរិទ្ធាពួកគាត់ធ្វើសាឡាវ៉ាត់នៅចន្លោះពីពីពីរកាត់នោះដែរ فقد نقل عنهم تفاصيل صلاه التراويح មានតែអ្វីដែលនាំពីពួកគាត់មកគឺរបៀបសម្បាយ៉ាងតារ៉ាវេះតែប៉ុណ្ណោះមានអាដិរកអាតវលគូនូតនាំមកពីពួកគាត់ដូចជាចំនួនរកអាតមានគូនូតមានអីផ្សេងផ្សេង walam yarid annahum sabbahu tilkat tasbihat hai admin warid mo pi puok kot tha puok kot sembahyang tarawih hai celah nang keu kot tasbih lai tasbih allahum salli ala muhammad sallallahu alaihi wasallam doi lan man leuk lang chong admin warid pi nabi hai ko admin warid pi sahabat sahabat dael sembahyang no samai saina umma no dael wa sahabatu bila syak ahrasan nasi alal khair ហាបាត់គឺគ្មានពីណាសង្ស័យទេថាពួកគាត់ព្យាយាម តែតែព្យាយាមក្នុងការផ្សព្វផ្សាយនៅសុនណាក្នុងការប្រមូលមនុស្សឲ្យធ្វើល្អបើសិនការសាឡាវ៉ាត់នៅចន្លោះតារ៉ាវេះល្អឡាសាបកូណាអ៊ីឡៃហ្វាឡូកានហាហ្សាខៃរ៉ាន់ឡាសាបកូណាអ៊ីឡៃបើសិនណាការសាឡាវ៉ាត់ចន្លោះតារ៉ាវេះនឹងប្រការល្អដូចយើងគិតប្រកាសថាសាហាបាត់ទៅធ្វើមុនយើងទៅទៀតណាទៅធ្វើមុនយើងទៅទៀតអត់មានបលែកទុកឲ្យយើងធ្វើឲ្យពួកគាត់អត់ធ្វើនោះឡើយ នេះអ្វីដែល Sheikh បានលើកឡើងនៅអំណាចអំណាចពាក់ព័ន្ធទៅនឹងអឺពាក់ព័ន្ធទៅនឹងសាឡាវ៉ាត់ឬក៏អ្វីកៃស៊ីយ៉ាក្នុងការអឺសាឡាវ៉ាត់នៅចន្លោះតារ៉វេះចន្លោះដែលយើងតារ៉វេះយើងលើកឡើងយើងមើលនៅក្នុងអ្វីដែលលើកឡើង របស់ Sheikh ម្នាក់ទៀតគឺ Sheikh នៅក្នុងគីតាប Al-Madkhal ឧឡាម៉ាម្នាក់ នៅក្នុងមធ្យម៉ាលិកគាត់ថា faslun fi dhikri ba'da taslimatain min salati tarawih ជំពូកការវិគិរឬតាស្បេះសាឡាវ៉ាតនៅចន្លោះសាឡាត់តារ៉ាវេះចន្លោះពីពីរកាត់គាត់លើកគាត់លើកឡើងថាវ៉ាយ៉ាំបាហ្គីឡាហ៊ូអាយ៉ាតាជណាប់ម៉ាអាហ្ដាស៊ូហ៊ូមីនអាហ្សិគ្រីបាដាគុលលីតាស្លីម៉ាតៃឌីមីនសាឡាទីតារ៉ាវេះគាត់ថាអ្វីដែលចាំបាច់សម្រាប់យើងត្រូវជាឲ្យឆ្ងាយ នៅអ្វីដែលអ្នកអាហ្លីបិតអាមួយចំនួនបានប្រឌិតឡើងនៅហុកុំដោយសិលវត្តឬក៏សិគៀតនៅចន្លោះពីសាឡាពីសាឡាមឬមួយសាឡាមួយសាឡាមអំពីសាឡាតុតតារ៉ាវេះវយ៉ាំបាហ្គីឡាហ៊ូអាយតាជណាប់ ما أحدثوه من الذكر بعد كل تسليمتين من صلاة التراويح ومن رفع أصواتهم بذلك والمشي على صوت واحد فإن ذلك كله من البدع وكذلك ينهى عن قول المؤذن بعد ذكرهم بعد التسليمتين من صلاة التراويح الصلاة يرحمكم الله فإنه محدث أيضا والحدث في الدين ممنوع وخير الهدي هدي محمد صلى الله عليه وسلم ثم الخلفاء من بعده ثم الصحابة رضوان الله عليهم أجمعين ولم يذكر على أن أحد من السلف فعل ذلك អញ្ចឹងបានន័យថាគាត់ចាត់ទុកថាការវិគិតឬការសាឡវ័តចន្លោះសាឡាម1សាឡាម2សាឡាមអីហ្នឹងសិតតែប្រការបិទអាសណាជាពិសេសការលើកសម្លេងស្មើស្មើគ្នា ការលើកសម្លេងតែមួយ បលលថាមានអ្នកតបតទៅជាមួយ ធ្វើបែបអ្វីកំពុងតែធ្វើនៅស្រុកយើងមួយចំនួនហ្នឹងគាត់ថាសិតតែប្រការដែលបិទអាសដែលអត់មានចង្អុលបង្ហាញពីណាប៊ីនិងពីសាហាបាត់នោះឡើយ ចឹងកន្លែងហ្នឹងយើងត្រូវប្រយ័ត្នអានេះជាឧឡាម៉ាធំម្នាក់នៅក្នុងមស្ហាប់អ៊ីម៉ាមម៉ាលិកគាត់បាន លើកឡើងដូចនេះថាការសាឡាតតារវេះការសាឡាការវិគៀរឬការសាឡាវ៉ាត់នៅចន្លោះសម្បាយ៉ាងតារវេះមួយមួយហ្នឹង គឺជាប្រការបិទអាសដែលយើងគួរតែជៀសវាងឲ្យឆ្ងាយឥឡូវលឹកចង់លើកឡើងបន្តិចទៀតអំពី fatwa fatwa របស់ឧឡាម៉ាអ៊ីស្ហារ អ៊ុឡាម៉ានៅមស្ជីតនៅយ៉ាំនៅសាកលវិទ្យាល័យអាស្ហារតើការសាឡាវ៉ាត់ហ្នឹងគាត់យល់ឃើញបែបណាណាព្រោះយើងលើកឡើងឲ្យអស់ភក្គីខាងថាបិទអាសនិងភក្គីខាងធ្វើបានដើម្បីកុំឲ្យមានការប្រមាថគ្នាតទៅមុខទៀតតែយើងបន្ទាប់ពីយើងស្ដាប់ទាំងពីរភក្គីហើយយើងអាចពិចារណាហើយក្នុងនាម ជាអ្នករៀនសូត្រខ្លះក្នុងនាមជាអ្នកដែលស្ដាប់ហុកមខ្លះក្នុងនាមជាអ្នកអ៊ីស្លាមដែលជាអ្នកស្វែងរកការពិតខ្លះតើយើងគួរ រកបែបណា ដើម្បីឲ្យត្រូវនឹងផ្លូវសុនណាណាព្រោះយើងធ្វើអ៊ីបាដិតដើម្បីចង់បានសុនណាចង់បានត្រឹមត្រូវយើងមិនចង់ឈ្នះចង់ចាញ់ទេមិនចង់លើកអំណាចអំណាចអានេះចង់ឈ្នះអានេះចង់ចាញ់នោះទេលើកដើម្បីឲ្យយើងទៅពិចារណាឲ្យបានដិតដល់រៀងខ្លួនថាតើអំណាចអំណាចមួយណា ខ្លាំងជាងអញ្ចឹងលនឹងនឹងលើកឡើងអំពី fatwa របស់ Sheikh Atiyah Sakar ដែលជា Mufti Azhar Sabiqan

min adh-dhikri aw ad-du'a'i aw qira'atil Qur'ani fil fasli baina kulli rak'ataini min at-tarawih aw kulli arba'in minha mathalan គាត់ថានៅគ្មានភ័ស្តុតាងណាមួយ ដែលហាមឃាត់ពួកយើង ដែលហាមឃាត់ពួកយើងអំពីការវិគិតឬតាស្បិះឬសលវ័តឬសូត្រកូរ៉ាន នៅចន្លោះសាឡាមសាឡាមនៃសាឡាត់តារ៉ាវេះឬនៅចន្លោះ2រកអាត់2រកអាត់នៃសម្បាយ៉ាងតារ៉ាវេះនោះឡើយបានន័យថាអត់មានភ័ស្តុតាងដែលហាមភ័ត់នោះឡើយចង់សូត្រកូរ៉ាន ចង់ហ្ស៊ីគៀតចង់តាស្បេះចង់សាឡាវ៉ាត់ គឺធ្វើទៅដោយសារអត់មានភ័ស្តុតាងដែលហាមឃាត់វ៉ាហ៊ូវដាឃីលូវ៉ាហ៊ូវដាឃីលុនតាហ្តលអាំរីលអាមប៊ីហ្សិគ្រីហ្វីគុលលីហាលហើយរឿងនេះ វាចូលទៅក្នុងបទបញ្ជាទូទៅគេហៅអលអមរុលអាមដែលអល់ឡោះប្រើឲ្យយើងទីគៀតចូលទៅក្នុងបទបញ្ជា ទូទៅចឹងបទបញ្ជាទូទៅដូចក្នុងកូរ៉ានអល់ឡោះថាម៉េច Fazkuruni azkurkum washkuru li wala takfurun ចូលអ្នកឯងទីគៀតចំពោះខ្ញុំចូលអ្នកឯងសាឡវ៉ាត់ចំពោះខ្ញុំចូលអ្នកឯងសូត្រកូរ៉ាន ចឹងអល់ឡោះប្រើយើងឲ្យធ្វើអាម៉ាល់ផ្សេងផ្សេងក្នុងខែរ៉ាម៉ាដនអ៊ីបាដាតហ្ស៊ីគៀតតាហ្លលតាហ្មីតសាឡាវ៉ាត់អីហ្នឹងអញ្ចឹងគាត់ថាពេលពេលណាយើងហ្ស៊ីគៀតក្រោយពីឬក៏សាឡាវ៉ាត់តាស្បេះអីនៅនៅនៅនៅចន្លោះតារ៉ូវ៉េះហ្នឹងក៏ចូលទូទៅ ដែរអត់គិតពេលវេលាយើងមិនធ្វើតែពេលហ្នឹងណាគាត់ថាពេលថ្ងៃពេលអីក៏ធ្វើរហូតអញ្ចឹងអត់មានដលិលថាអល់ឡោះខាត់មកពេលណាពេលណាតែអញ្ចឹងអានេះចូលទៅក្នុងរង្វង់ជាបទបញ្ជាទូទៅ ដែលអល់ឡោះសុបតាឡាប្រើឲ្យយើង ហ្សិគិតឬប្រើឲ្យយើងសាឡាវ៉ាត់វកោនុសាឡាហ្វ الذين يؤخذ عنهم التشريع لم يفعلوه لا يدل على منعه គាត់ថាឲ្យសាឡាហ្វសាឡាហ្វមុនឧឡាម៉ាឧឡាម៉ាជំនាន់មុនគាត់និយាយពីរឿងសាឡាហ្វនេះចង់បញ្ជាក់ថាឧឡាម៉ាជំនាន់គៀកនឹងណាប៊ីសាហាបា តាប៊ីអ៊ីនតាប៊ីតាប៊ីអ៊ីនអ៊ីម៉ាំ4អាហ្នឹងគេហៅសាឡាហ្វ ចឹងគាត់ថាបណ្ដាអ្នកសាឡាហ្វដែលយើងយកចំណេះដឹងពីពួកគាត់នៅច្បាប់អ៊ីស្លាមនានាហើយពួកគាត់មិនបានធ្វើទេសាឡាវ៉ាត់ហ្នឹងនៅចន្លោះសាឡាមនៅចន្លោះអឺពីរសាឡាមឬមួយសាឡាមហ្នឹងគាត់មិនបានធ្វើក៏ពិតមែនតែមិនមែនន័យថាគាត់មិនធ្វើហ្នឹងគឺចង្អុលថាគាត់ហាមគាត់នោះឡើយនេះនេះអ្វីដែល Sheikh Mufti Masir គាត់លើកឡើងបែបនេះអានេះលិនចង់បើកវងកញ្ចក់បញ្ជាក់ បញ្ជាក់ថាសូម្បីតែ Sheikh Mufti មសៀតពីមុនក៏គាត់ទទួលស្គាល់ថាការសឡាវ៉ាតការហ្ស៊ីគៀរនៅចន្លោះតារ៉ូវេះ2រកាត់ឬ4រកាត់ហ្នឹងអត់មានមកពីសាឡាហ្វដែរអត់មានមកពីសាឡាហ្វទេ មូលហេតុបានគាត់សារភាពបែបហ្នឹងដោយគាត់ថាវកោនុសាឡាហ្វីលឡាឌីណាយុខោឌូអានហ៊ុមុតតាស្រី lam yaf'aluhu la yadullu ala man'i ហើយសាឡាហ្វសលេដែលពួកយើងទាំងអស់គ្នាយកហុកុំពីពួកគាត់មកហើយពួកគាត់មិនធ្វើអំពីសាឡាវ៉ាត់អំពីហ្ស៊ីគៀតអីចន្លោះតរោហ្នឹងក៏ដោយក៏មិនមែនបង្ហាញថាពួកគាត់ខ្វាត់យើងដែរណែអញ្ចឹងបើអញ្ចឹងកន្លែងហ្នឹងបញ្ជាក់ថាគាត់ទទួលស្គាល់ថាសាឡាហ្វអាចបានធ្វើទេហ្នឹង ចឹងក៏ប៉ុន្តែអ្វីដែលគាត់យល់ថាសាឡាហ្វមិនបានធ្វើមិនមែនចង់បញ្ជាក់ថាសាឡាហ្វខាត់យើងនោះទេចឹងបើគេអត់បើគេអត់ធ្វើអត់ទៅយើងធ្វើទៅគាត់និយាយថាចឹងចង់ចង់ចង់បានន័យថាចឹងអ៊ីឡាជានីប៊ីអានណក្លាអានហ៊ុមហ្វីម៉ាន់អ៊ីហ្សិគ្រីហ្គៃរ៉ម៉ូស៊ូគុនប៊ីហើយមានមួយផ្នែកទៀតគាត់ថា មានមួយផ្នែកទៀតដែលដែលនាំមកថាមានអ្នកសាឡាហ្វខាត់ មានអ៊ូឡាម៉ាសាឡាហ្វខ្លះគាត់អំពីការហ្សិគៀតឬការសាឡាវ៉ាត់ចន្លោះចន្លោះតារ៉វ៉េះហ្នឹងក៏ប៉ុន្តែវ៉ារិតអំពីពួកគាត់ដែលខាត់ហ្នឹងគឺអត់អត់អត់អាចជឿជាក់បានទេបានរយរូម៉ៅស៊ូគុនអត់អាចជឿជាក់បានទេនៅភ័ស្តុតាងហ្នឹងនៅរីវ៉ាយ៉ាត់ហ្នឹងបានន័យថាអ្វី ដែល ជាក់លាក់ថាសាឡាប់អត់បានធ្វើអាហ្នឹងអូខេអាហ្នឹងគាត់ទទួលស្គាល់ថាសាឡាប់អត់ធ្វើមែន តែអ្វីដែលសាឡាមិនធ្វើមិនមានភ័ស្តុតាងចង់បញ្ជាក់ថាពួកគាត់ខ្វាត់ទេក៏ប៉ុន្តែមានភ័ស្តុតាងខ្លះទៀតដែលមានបញ្ជាក់ថាសាឡាខ្វាត់មិនអោយមិនអោយធ្វើទេក៏ប៉ុន្តែភ័ស្តុតាងដែលបញ្ជាក់សាឡាខ្វាត់មិនអោយធ្វើនេះឯងអត់មានជឿជាក់អត់មានភ័ស្តុតាងរឿងមមគួរឲ្យជឿជាក់ឡើយនេះអ្វីដែល Sheikh Mufti Azhar គាត់បាននិយាយអញ្ចឹងកន្លែងនេះនេះគាត់បានបញ្ជាក់ទៀតថា وبهذا لا يدخل تحت اسم اسم البدعة فالنصوص العامة تشهد له فضلا عن عدم معارضتها له ថាការតស្បេះឬការហ្សិគៀតការសលវ៉ាត់នៅចន្លោះតារវេះ2រកអាត់4រកអាត់ហ្នឹងអត់អាចចាត់ទុកថាជាបកាបិទអាបានឡើយដោយសារអីបានថាมันអាចចាត់ទុកជាបកាបិទអា ដោយសារមានភ័ស្តុតាងរួម dalil umum dalil umum បានមានភ័ស្តុតាងរួមដែលអល់ឡោះប្រើឲ្យយើងហ្សិគៀតប្រើឲ្យយើងតាស្បេះប្រើឲ្យយើងសាឡាវ៉ាត់អញ្ចឹងពេលអល់ឡោះប្រើហ្នឹងអល់ឡោះអត់មានខាត់ថាអូកុំតាស្បេះកុំសាឡាវ៉ាត់ពេលសម្បាយ៉ាងតារ៉ូវេពេលចន្លោះសាឡាតារ៉ូវេអល់ឡោះអត់បានថាទេអញ្ចឹងទូទៅយើងធ្វើទៅពេលណាក៏ដោយអានឹងគាត់យោងទៅតាមដលិលរួមនឹងបែបនឹងតែម្ដងយ៉ាអញ្ចឹងគាត់ថាបកានឹងអាចចាត់ទុកជាបកាបិទអាសទេគាត់ក៏ប៉ុន្តែគាត់ថា វ៉ាឡាអ៊ីនយូសាំម៉ាបិដអាហ្វហ៊ូអាឡាអាឡាណាស់គីកោលអ៊ូម៉ារ៉ាឌីយ៉ាឡោះអានូនិអម៉ាទីលបិដអាហាឌីហ៊ីគាត់ថាក៏ប៉ុន្តែបើសិនអ្នកណាហើយដែលចាត់ទុកថាការសាឡាវ៉ាតការវិគិតចន្លោះតារ៉ូវេះនឹងជាការបិដអាក៏ដោយដោយសារណាប៊ីអត់ធ្វើសាបាត់អត់ធ្វើអូខេបិដអាក៏ប៉ុន្តែជាបិដអាល្អ đời xa dùng từ tam sầm đây là bà say nó u mát ha nẹ mà tìl bệt đã hờ vì hì bệt wajah afi fatwa daril ifta wajustahabul julus بين صلاة كل أربع ركعات بقدرها وكذا بين الترويحة الخامسة والوتر وهذا هو المتوارث عن السلف كما صلى أبي بن كعب بالصحابة وروى عن أبي حنيفة واسم التراويح ينبني على عن هذا កន្លែងនេះគាត់ថាហេតុដូច្នេះជាហ្វតវ៉ារបស់គាត់ចុងក្រោយបាទជាស្កាត់សេចក្តីក្នុងនាមគាត់ជាមូហ្ទីចុងក្រោយគាត់ថាស៊ូណាត់យុស្តាហាប់បានន័យថាស៊ូណាត់ឲ្យយើង អង្គុយនៅចន្លោះ2រកអាតឬ4រកអាតនៃតារ៉ូវ៉េហ្នឹងឲ្យយើងធ្វើអីធ្វើទៅ សូត្រអីសូត្រទៅសូត្រកូរ៉ានក៏ដោយជីគៀតក៏ដោយអឺសាឡាវ៉ាត់ក៏ដោយចង់បញ្ជាក់ថាចឹងក៏ប៉ុន្តែកន្លែងនេះគាត់បញ្ជាក់ថាអត់មានធ្វើជារួម ក្រុមដែរបានន័យថាអត់បញ្ជាក់ថាឲ្យយើងធ្វើ ជាជារួមទៅម្នាក់ស្រែកហើយម្នាក់បន្តតាមទៅមិនមែនបែបហ្នឹងទេធ្វើអីធ្វើតាមហ្នឹងទៅធ្វើតែឯងតែឯងទៅពីព្រោះអ្វីដែលវ៉ារីតពីសាឡាស់មកបែបហ្នឹងដោយសារសាហាបាត់មកក្រុមទៅសម្បាយយ៉ាងក្រោយអ៊ុបៃប៊ីនកាអាត់ គឺពួកគាត់តែងតែសម្រាកនៅពេលចន្លោះ ពីរកអាត់ពីរកអាត់ពួកគាត់សម្រាកពេលណាសម្រាកហើយអ្នកណាចង់ស៊ីគៀក៏ស៊ីគៀទៅអ្នកណាចង់តាស្បៀក៏តាស្បៀទៅអ្នកណាចង់សូត្រកូអានសូត្រកូអានទៅមុននឹងអ៊ីម៉ាមឡើងបន្តសាឡាតទៀតហ្នឹងអ្វីដែលគាត់យល់ឃើញគឺបែបហ្នឹងក៏តែកន្លែងហ្នឹងបើយើងយោងតាមអ្វីដែលសម្ដីរបស់មុហ្ទីអេសហាតហ្នឹងគឺគាត់អត់អត់បញ្ជាក់ពីប៊ីឡាល់សូត្ររួមហើយ មានប៊ីឡាល់មានអ្នកបន្តមានអ្នកពីក្រោយគឺអត់មានទេចង់បញ្ជាក់ថាការស៊ីគៀតការតាស្បៀការសូត្រកូអានការសាឡាវ៉ាត់ ចន្លោះតារ៉វ៉េសហ្នឹងគឺឯកជនឯកជនម្នាក់ឯងហើយអ្វីដែលលឹងចង់លើក ឡើងវងកញ្ចក់បន្តិចណាយោងទៅតាមសម្ដីប្រសាសន៍របស់ Sheikh Atiyah Sakar អឺប្រធាន Mufti នៅ Azhar ពីមុនដែលគាត់ថាអឺសូមបីតែការហ្ស៊ីគៀតការសាឡាវ៉ាត់ នៅចន្លោះតារ៉វ៉េសអត់មានវ៉ារិតពីសាឡាហ្វ អត់មានមកពីសាឡាហ្វសាឡាហ្វអត់បានធ្វើវាមែនតែមិនមែនរាល់ទង្វើដែលសាឡាហ្វមិនធ្វើបញ្ជាក់ថាពួកគាត់ហាមគាត់យើងនោះទេណែកន្លែងហ្នឹងក៏លិនបានលឺទួនទួនយើងច្រើនដែរនៅស្រុកខ្មែរយើងយ៉ាទួនទួនយើងមួយចំនួននៅស្រុកខ្មែរយើងដែលគាត់ថាគាត់លើក ពីលឺពីរឿងម៉ៅលូតគាត់លើកលើកពីរឿងផ្សេងផ្សេងគាត់ថាណាបញ្ជាក់ថាណាប៊ីអត់ធ្វើហ្នឹងមានណាប៊ីខ្វះទេអត់ណា ដលលម៉ោលុតណាប៊ីអត់ធ្វើគាត់ទទួលស្គាល់ហើយរឿងផ្សេងផ្សេងទៀតដែលនៅប្រកែកគ្នាហ្នឹងមានតែកុំតែមានអ៊ូឡាម៉ាក់ធ្វើ ហើយគាត់សួរថាចុះបើណាប៊ីអត់ធ្វើមានដលលដែលណាប៊ីខ្វាត់ឬមួយក៏អត់នេះគាត់សួរបែបហ្នឹងអញ្ចឹងសួរបែបហ្នឹងអញ្ចឹងទួនទួនទៅរៀនឲ្យច្បាស់ពាក់ព័ន្ធទៅនឹងកអ៊ីដាអ៊ីស្លាមអូស៊ូលអូស៊ូលក្នុងអ៊ីស្លាមអល់កអ៊ីដារបស់វាថាម៉េចអល់អស្លូហ្វីលអ៊ីបាដាទីអល់ម៉ាណា al-aslu fil ibadati al-mana' illa ma dad ma dallat dalilu ala wujubiha aw istihbabiha អាសាលដើមណានេះកអ៊ីដាក្នុងអ៊ីស្លាមដល់ក្នុងហុកបអ៊ីស្លាមហុកបអ៊ីស្លាមទាំងអស់យកកអ៊ីដានេះទៅប្រើទាំងអស់ចឹងកអ៊ីដារូបមន្តនៅក្នុងអ៊ីស្លាមរាល់រាល់ធាតដើមនៅក្នុងអ៊ីបាដាតគឺខាត់ ត្រូវបានហាមឃាត់ al aslu fil ibadat al man al man'u អាសាលធាតដើមក្នុង ibadat គឺហាមឃាត់បើន័យថាអត់អាចធ្វើបានទេអាសាលវា إلا ما ما دل الدليل على وجوبها أو استحبابها លើកលែងតែមានភ័ស្តុតាងឬអំណាចអំណាងដែលចង់បញ្ជាក់ថាបកានឹងវ៉ាយិបឬបកានឹងស៊ូណាត់ឬបកានឹងហារុសឬម៉ាក្រូសបានអាចធ្វើបាន បើអត់មាន dalil ភ័ស្តុតាងទេ ពីរឿងហុកុមនឹងមួយ គឺត្រូវត្រឡប់ទៅរកធាតដើមរបស់វាធាតដើមហុកុមនឹងធាតដើមនៃហុកុមនឹងអញ្ចឹងធាតដើមនៃហុកុមនៅក្នុងអ៊ីស្លាមអីគេប្រើឬក៏ហាមធាតដើម នៅក្នុងហុកុមអ៊ីស្លាមទូទៅទាំងអស់គឺហាមឃាត់ លើកលែងតែមានភ័ស្តុតាងចង់បញ្ជាក់ថាហុកុមណាមួយធ្វើ បានបានគេធ្វើអានេះទួនទួនត្រូវយល់កន្លែងហ្នឹងអញ្ចឹងដោយអ្វីដែល Mufti អាស្ហាត់ពីមុន Sheikh អាទីហ៍សគាត់យល់ឃើញក៏ខនដែរគាត់ថា ទទួលស្គាល់ថាសាឡាហ្វអត់បានធ្វើវាទេសឡាវ៉ាត់ចន្លោះអឺចន្លោះចន្លោះ2រកាត់ហ្នឹងអត់បានធ្វើទេតើមានភ័ស្តុតាងកន្លែងណាដែលថាពួកគាត់អត់ធ្វើនឹងខាត់យើងហេអញ្ចឹងកន្លែងហ្នឹងបានតែគាត់អត់យល់ Sheikh ហ្នឹងគាត់គាត់គាត់អត់យល់កន្លែងហ្នឹងគាត់អត់យល់ត្រង់ណា ត្រង់ក៏ក៏អ៊ីដាអ៊ីស្លាមច្បាប់អ៊ីស្លាមដែលត្រូវយើងត្រឡប់ទៅរកវា គឺអាសាលហូគុំណាមួយក៏ដោយគឺខាត់ត្រូវបានគេហាមឃាត់ លើកលែងតែមានហូដាលលភ័ស្តាដែលប្រើឲ្យធ្វើទើបយើងធ្វើបានអញ្ចឹងគាត់រកគាត់គាត់សួររភ័ស្តាងថាមានមានភ័ស្តាងណាដែលសាឡាគាត់ខាត់អីវា ដោយសារច្បាប់ដើមរបស់អ៊ីស្លាមរាល់ហូគុំទាំងអស់គឺខាត់វាខុសទៅនឹងអាដាណាអ៊ីបាដាតវាខុសទៅនឹងអាដាអ៊ីបាដាតអាសាលវាខាត់លើកលែងតែមានដាលលប្រើបានយើងធ្វើ រីឯទំនៀមទម្លាប់អាដិតឌុនយ៉ាអាសាលរបស់វាហាឡាលធ្វើបាន លើកលែងតែមានដលិលហាមឃាត់បានយើងឈប់វាវាខុសគ្នាអញ្ចឹងអញ្ចឹងកន្លែងហ្នឹងតូនតូនត្រូវយល់ឲ្យច្បាស់រវាងអ៊ីបាដិតនិងអាដិតអ៊ីបាដិតអាសាលរបស់វាហាម លើកលែងតែមានភ័ស្តុតាងដែលអាចធ្វើបានបានយើងធ្វើរីឯទំនៀមទម្លាប់អាដិតឌុនយ៉ាអាសាលរបស់វាធ្វើបានលើកលែងតែមានភ័ស្តុតាងដែលហាមឃាត់បានយើងឈប់នេះឥឡូវពីរនឹងចំណុចហ្នឹងយើងត្រូវយល់នៅក្នុងកយដាអ៊ីស្លាម ពេលណាយើងយល់ហើយយើងយើងត្រូវយល់ហើយយើងអាចយល់ដោយអ្វីដែលសេះអ៊ូឡាម៉ាអាស្ហាត់សេះអាទីយ៉ាសកតគាត់លើកឡើងថាសាឡាប់អត់ធ្វើមែនតែមានមិនប្រកាសថាអ្វីដែលសាឡាប់អត់ធ្វើចង្អុលទៅលើថាសាឡាប់ហាមនោះឡើយអញ្ចឹងអានឹងហើយដោយអ្វីដែលទួនទួនយើងមួយចំនួនមួយចំនួនយល់ថាអញ្ចឹងដែរដោយម៉ៅលុតណាប៊ីអត់ធ្វើមែនតើមែនប្រកាសរាល់រាល់ណាប៊ីអត់ធ្វើ គឺណាប៊ីហាមយើងនៅតើណាប៊ីហាមយើងនៅឡើយអាហ្នឹងការយល់របស់គាត់ដោយសារអីដោយសារគាត់អត់យល់កអ៊ីដានៅក្នុងហុកបអ៊ីស្លាមកអ៊ីដាក្នុងសារ៉ាគឺបែបហ្នឹងបានន័យថាអាសាលរបស់អ៊ីបាដិតឯងត្រូវបានគេហាមឃាត់សិនលើកលែងតែមានដលិលមួយមួយមួយដែលចង់បញ្ជាក់ថាហុកមនេះធ្វើបានហុកមនេះធ្វើបានហុកមនេះអានឹងបានយើងធ្វើតាមដលិលហ្នឹងហើយបើសិនអត់មានដលិលទេគឺយើងត្រឡប់ទៅរកធាតដើមរបស់វានៅហុកមធាតដើមនៃហុកមនីមួយៗគឺត្រូវបានហាមឃាត់មិនឲ្យយើងធ្វើអ្វីផ្ដេសផ្ដាសនោះឡើយ និងពាក់ព័ន្ធទៅនឹងអឺការសម្បាសយ៉ាងតរោះហ្នឹងអញ្ចឹងមុននឹងបញ្ចប់លិតចង់លើកឡើងអំពី ទស្សនៈរបស់អ៊ូឡាម៉ាមួយចំនួន នៅក្នុង mazhab Shafi'i ណានៅក្នុង mazhab Shafi'i ដែលគាត់យល់ឃើញយ៉ាងម៉េចគាត់ថា fala shakka anna alladhina anna alladhi jama'a as-sahaba ala imamin wahidin fi salati at-tarawih huwa al-khalifatu ar-rashid Umar ibn al-Khattab គាត់ថាអត់មានសង្ស័យទេតាមពិតអ្នកដែលប្រមូល មនុស្សទៅសម្បាសយ៉ាងតែមួយ សម្បាតារ៉វេះនៅអ៊ីម៉ាំតែមួយក្រោយពីណាប៊ីធ្វើ2យប់ឬ3យប់ហើយហ្នឹងគឺអ្នកដែលចាប់ដើមមុនគេគឺសៃណាអ៊ុមាត់អ៊ីប្នុលខតបរ៉ាឌីឡូអានហ៊ូវ៉ាអាម៉ាត់តាហ្លីលវ៉ាតាស្ប៊ីហវ៉ាសាឡាទូអាឡាណាប៊ី ونحو ذلك من أنواع الذكر بعد كل ركعتين في صلاة التراويح أو بعد كل أربع فمحل خلاف بين أهل العلم رحمهم الله تعالى فمنهم من استحبه ومنهم من أجازه ومنهم من عده من البدع منهي منهيا عنها គាត់ថារីឯអ្វីដែលបញ្ហាគឺកលែងដែលយើងវិគៀតឬក៏សិលវត្តឬក៏តស្បៀក្រោយពី2រកអាត់ឬ4រកអាត់នៃសម្បាយ៉ាងតរវេរបស់យើងហ្នឹងយើងមានសិលវត្តមានប៊ីឡាលមានអីហ្នឹងអញ្ចឹងកលែងហ្នឹងហើយកលែង khilaf khilaf រវាងឧឡាម៉ាឧឡាម៉ាអ្នកខ្លះក៏យល់ឃើញថាសុណាត់ទៅដល់អ្វីដែលតតទុនទុនមួយចំនួនខាងមកសាប់ឆាប់អីគាត់យល់ឃើញថាសុណាត់ទៅអ្នកខ្លះថាហារ៉ូសទៅធ្វើក៏បានមិនធ្វើក៏បានទៅ អ្នកខ្លះក៏គិតថាអានឹងបេតអាសទៅដោយអ្វីដែលអ៊ូឡាម៉ាអ៊ូឡាម៉ាមួយចំនួនក្នុងមធ្យបអាហ្មាត់ឬក៏អ៊ូឡាម៉ាសាឡាហ្វឬក៏អ្នកដែលរៀនសាឡាហ្វអសលេះនៅសម័យនេះគាត់យល់ឃើញថាបេតអាសទៅអញ្ចឹងកន្លែងហ្នឹងកន្លែងដែលជាណាហ្សាឬក៏កន្លែងដែលឃីឡាហ្វរវាងអ៊ូឡាម៉ាអ៊ូឡាម៉ាកលអលកាសានីហ្វីបដាអ៊ីសណាអ៊ីអ៊ីម៉ាមអលកាសានីនៅក្នុងមធ្យបអ៊ីម៉ាមអស្សាហ្វីអ៊ី kot ban mien bahasa trong kitab kot chmua ya, badae badae osanae ya. kot ban kot ban pol tha mich wa minha ay sunan salatit tarawih an al imam kullama salla tarwiha qa'ada baina tarwihatain qadra tarwiha yusabbih wa yuhallil wa yuhallil wa yukabbir wa yusalli ala nabi sallallahu alaihi wasallam wa yad'u wa yantadhiru aidha ba'da al khamisati qadra tarwiha li'annahu mutawarithun minas salaf គាត់ថាខ្លះខ្លះអំពីស៊ូណាត់នៅក្នុងសម្បាយ៉ាងតារ៉ូវេគឺអ៊ីម៉ាមពេលណាដែលគាត់ សម្រាក2រកអាតឬ4រកអាតគឺម៉ាក់មុំរៀងរៀងខ្លួនណាមិនគឺថាជាក្រុមទេគឺរៀងរៀងខ្លួនត្រូវតែអឺតាស្បៀតាហលេលតាហ្មីតតាក្បៀរសាឡាវ៉ាត់ចំពោះណាប៊ីហើយឌូអាចាំរហូតដល់អ៊ីម៉ាមឡើងឈរសម្បាយ៉ាង រកអាតទី3ទី4ទៀតអញ្ចឹងកន្លែងនេះគាត់ចង់បញ្ជាក់ថា ស៊ូណាត់នៅក្នុងសម្បាសយ៉ាងតរវេះរបស់យើងពេលណាអ៊ីម៉ាំសម្រាប់ឲ្យសាឡាមួយហើយ គឺរៀងរៀងខ្លួន ត្រូវតែសូត្រតាស្បេអ្នកណាចង់តាស្បេអ្នកណា ចង់តាស់លេលអ្នកណាចង់ទឹកក្បៀអ្នកណាចង់សលវ័តធ្វើអីធ្វើទៅរហូតដល់អ៊ីម៉ាំឡើងសម្បាសយ៉ាងរកអតិ3ទី4ទៀតអញ្ចឹងកន្លែងនេះអ៊ីម៉ាំអលកាសានីគាត់ចង់បញ្ជាក់ថាអាចធ្វើបានតែធ្វើជាលក្ខណៈឯកជនអត់មានបើយកតាមសម្ដីរបស់គាត់កន្លែងនេះអត់មានតែធ្វើជាលក្ខណៈរួមទេពីព្រោះឯបានអត់មានរួម ដោយសារគាត់ប្រើទី1ប្រើសៀកាអ៊ីហ្វ្រត ប្រើពាក្យមូហ្វ្រតគឺរៀងរៀងខ្លួនបុគ្គលបុគ្គលរៀងរៀងខ្លួនទី2គាត់ប្រើពាក្យតក្បៀតាស្បៀតាហ្លីលតាហ្មីតឌូអាអញ្ចឹងបានន័យថាបើសិនជារួមគ្នាទាំងអស់ហ្នឹងធ្វើមិនកើតធ្វើធ្វើម្ដងមានតាំងពីឌូអាមានតាំងពីតាស្បៀមានតាំងពីតាហ្លីលមានតាំងពីតាតាហ្មីតសាឡាវ៉ាត់ទាំងអស់មិនកើត ចឹងយូសាប់បេះយូហិលលយូកាប់បេយូសាលីយ៉ាដអូអាទាំងអស់ហ្នឹងសិតតែធ្វើម្នាក់ម្នាក់ឯងអ្នកណាចង់ទឹកបៀក៏ទឹកបៀអ្នកណាចង់តាស្បៀក៏តាស្បៀអ្នកណាចង់សិលវត្តក៏សិលវត្តរៀងរៀងខ្លួនរហូតដល់អ៊ីម៉ាមឡើងសម្បាយ៉ាងបាទយើងឡើងបន្តជាមួយនឹងអ៊ីម៉ាមទៀតគាត់ថាអាហ្នឹងគឺវ៉ារិតពីសាពីសាឡាហ្វធ្វើបែបហ្នឹងគឺម៉ៅរូសឬក៏មូតាវ៉ារិសអានីសាឡាហ្វមកពីសាឡាហ្វ وقال المرداوي fil insaf. Imam Al-Mirdawi, ulama nonong madhab Al-Hanabilah. Kot ban pol, kot ban mia pasah nonong kitab Al-Insaf. La yukrah ad-du'a ba'da tarawih ala sahih minal madhab. Kot ha សំទោសអ៊ីម៉ាំអាល់មីរដាវីនេះលិនយ៉ាងច្រឡំតែមិនមែននៅក្នុងម៉ាថាប់អាល់ម៉ាលីគីទេគឺម៉ាថាប់អាស្ហាហ្វអ៊ីអ៊ីម៉ាំអាល់មីរដាវី fil insaf ឬក៏លិនមិនច្បាស់100%ទេតែប្រហែលនៅក្នុងម៉ាថាប់សាហ្វអ៊ីចឹងអ៊ីម៉ាំអាល់មីរដាវីគាត់បានមានប្រសាសន៍ថាអត់មកក្រោះទេយើងឌូអានៅចន្លោះតារ៉ាវេះនៅក្នុងទស្សនៈដែលត្រឹមត្រូវក្នុងម៉ាថាប់របស់យើងគឺម៉ាថាប់សាហ្វអ៊ី ហេបានន័យថាចន្លោះចន្លោះតារ៉វេហ្នឹងយើងទូអាក៏អត់បញ្ហាទេចង់ទូអាហ្នឹងគាត់និយាយពីរឿងទូអាហ្នឹងគាត់អត់និយាយពីរឿងសាឡាវ៉ាត់ទេក៏ប៉ុន្តែវ៉ាស៊ូអ៊ីលអាឡាម៉ាទូអ៊ីបនុហាជាតអលហៃតាមីរ៉ហ៊ីមហ៊ុលឡោះមានគិស៊ូអ៊ីម៉ាមអ៊ីបនុហាជាតអលហៃតាមី យើងដឹងហើយជាឧឡាម៉ានៅ ឆ្នាំ1100ជាងនៅក្នុងមេធាប់អ៊ីម៉ាមឆាហ្វអ៊ីឧឡាម៉ាធំម្នាក់ក្នុងមេធាប់ឆាហ្វអ៊ី គេសួរគាត់ថាហលទូសានូអសឡាអាឡារ៉ាស៊ូលីឡាសល្លោះអាឡៃវ៉ាសាឡាំបៃនតាស្លីម៉ាទីតារ៉ាវីហ៍អោហ៊ីយ៉ាប៊ីដអាតុនយុនហាអានហាគេសួរគាត់ថាតាសុណាត់ទេអត់សឡាវ៉ាត់ចំពោះណាប៊ីនៅចន្លោះតារ៉ាវីហ៍ក្រោយពីសាឡាមរួចហ្នឹងតើវាជាប៊ីដអាឬវាជាសុណាត់អាយើងសាឡាវ៉ាត់អល់ឡោះសាឡាឡាមូហាម៉ាត់សាឡឡោះសាឡាមអាឡៃចន្លោះពី2រកាត់2រកាត់ហ្នឹងគេសួរគាត់ចឹងអាហ្នឹងសុណាត់ឬក៏ប៊ីដអា فأجاب رحمه الله بقوله อิหมัมอิบนุฮะยัดอัลไฮตามีก็บานฉลายท้าอัลซาลาตุฟีฮาซัลมะฮัลบิคุซูซิฮิลัมนารชัยอันฟิสุนนะวะลาฟิกะลาบิอัศฮาบินะฟะฮิยบิดอะตุนยุนฮาอันฮาก็ท้าซาลาวาดเราจะลอนั่งเราจะลอตะเราเวปีรักอัดปีรักอัดสลามหายนั่งยืนซาลาวาดอัลลอฮฺสัลลัลลอฮฺมุฮัมมัดสัลลัลลอฮฺสัลลัมอะไรนั่ง កន្លែងហ្នឹងគាត់ថាយើងអត់មានខ្ញុំមិនឃើញទេខ្ញុំមិនយល់ឃើញថាសុណាត់ឬក៏សុណាស់ណាប៊ីធ្វើចឹងទេហើយសាហាបាត់ឬក៏អ៊ូឡាម៉ាអ៊ូឡាម៉ាមហាប់របស់យើង ធំធំក៏អត់បានថាដែរអ្វីដែលគាត់មកសុទ្ធរបស់គាត់ថាអត់អ៊ូឡាម៉ារបស់យើងធំធំគឺដូចជាអ៊ីម៉ាំសាហ្វអ៊ីអ៊ីម៉ាំអឺអាណាវវី إمام ابن دقيق العيد ابن كثير ទាំងអស់ហ្នឹងសិតតែអាអ៊ីម៉ាស់ធំធំនៅក្នុងមាត់ហាប់ឆាហ្វអ៊ីចឹងអ៊ីម៉ាមអ៊ីប្នូហាយ៉ាត់អលហៃតាមីនេះជាអ្នកចំនួនក្រោយមករូបអ៊ីម៉ាមធំចំនួនក្រោយរបស់មាត់ហាប់ឆាហ្វអ៊ីចឹងគេសួរគាត់ថាអាសាឡាវ៉ាត់ នៅចន្លោះតារ៉ូវេះហ្នឹងអាហ្នឹងវាស៊ុនណាត់ឬក៏បិទអាដល់ពេលនោះគាត់ឆ្លើយគាត់ឆ្លើយថាបើសិលវត្តនៅចន្លោះតារវេះ2រកអាត់2រកអាត់ហ្នឹងយើងខ្ញុំអត់យល់ឃើញថាសុណាត់ទេបានន័យថាបើអត់យល់ឃើញសុណាត់គឺបិទអាហ្នឹងអត់យល់ឃើញថាសុណាត់ទេ ហើយក៏មានក៏គ្មានសម្ដីអ៊ូឡាម៉ារបស់ យើងមុនមុនឲ្យធ្វើវាដែរឃើញទេ fahia bid'atun yunha anha វាជាប្រការបិទអាស់ដែលគេខ្វាត់ប្រការបិទអាស់ដែលគេខ្វាត់ម៉ៃយ៉ាទីប៊ីហាប៊ីកសឌីកោនីហាសុនណា في هذا المحل بخصوصه دون ما يأتي بها لا بهذا القصد គាត់ថាអ្នកណាហើយដែលយល់ឃើញដែលដែលមាន បំណងចង់គិតថា សិលវត្តនៅចន្លោះតរវេសហ្នឹងវាបកាសុនណាអ្នកនឹងហើយនាំមកនៅបកាបិទអាយ៉ាតែបើអ្នកណាហើយដែលដែលយកមកដែលគិតថាអាហ្នឹងវាមិនបកាសុនណាអីទេគ្រាន់តែយើងធ្វើឲ្យរួចរួចទៅគាត់ថាអាហ្នឹងមកទុកផ្សេងអាហ្នឹងរឿងផ្សេងតែបើអ្នកណាហើយហៀងថាបកាហ្នឹងធ្វើទៅបានប៉ះឡាព្រោះវាសុនណាគាត់ថាអាហ្នឹងឯងបិទអាពីព្រោះ ខ្ញុំឃើញខ្ញុំអត់មានឃើញសម្ដីប្រសាសន៍របស់ឧឡាម៉ារបស់យើងធំធំ ចំនួនមុនអ្នកណាដែលថា អានឹងសុណាត់ទេអានឹងសុណាត់ទេនេះជាប្រសាសន៍របស់អ៊ីម៉ាមអ៊ីបនុហាយ៉ាត់អលហៃតាមីជាឧឡាម៉ាម្នាក់នៅក្នុងម៉ាថាប់ឆាហ្វអ៊ីឧឡាម៉ាធំយ៉ាហ្នឹងអ្វីដែលលឹមចង់លើកឡើងយប់នេះអ៊ីនសាអល់ឡោះប៉ុណ្ណឹងហើយបងប្អូន អាចត្រឡប់ទៅមើលបានអ្វីដែលលឹមនិយាយនេះ គ្រាន់តែពេលនេះលិនអត់បានលើកឡើងនៅគីតាបទេ ដូចជាគីតាបរបស់អ៊ីមនូហាយ៉ាត់អលហៃតាមីនេះក៏លិនអត់បានលើកមកដែរតែបើបងប្អូនមានឆាតខមមិនអាចសួរបានថាអ៊ីមនូហាយ៉ាត់អលហៃតាមីនិយាយបែបហ្នឹងនៅក្នុងគីតាបណាអ៊ីនសាអល់ឡោះលិនអាចផ្ដល់តាមក្រោយបានដោយសារពេលនេះយើងអត់បានមកទេហើយដូច្នេះដែរអ៊ីម៉ាំអលកាសានេះក្នុងគីតាបបាដាអ៊ីអសណាអ៊ីហើយដូច្នេះដែរគីតាបអលមីរដាវីអឺសេខអលមីរដាវីនៅក្នុងគីតាបអលអ៊ីនសាហ្វ ចឹងទៅបើកមើលទៅអ្វីដែលគាត់និយាយក្នុងការលើកឡើងរបស់ខ្ញុំអំបញ្ញមិញនេះពាក់ព័ន្ធទៅនឹងការសលវ៉ាតការវិកេតចន្លោះតរវេះចន្លោះរកអាត់នីមួយនីមួយចឹងពេលវេលាក៏កាន់តែយប់ហើយលិនសុំតែលិនសុំបញ្ចប់តែប៉ុណ្ណេះបើមានការខុសឆ្គងលើលុបលើខ្វះសូមបងប្អូនមូស្លីមមូស្លីមអភ័យទោសហើយបើប្រការល្អសូមជួយផ្សព្វផ្សាយទាំងអស់គ្នាបើប្រការណាមិនល្អយើងបោះបង់ព្រោះអនុជឿជាហវ៉ាណាប់ស៊ូនិងឆៃតតទេ Jangan ah, lam sam ah, chap tai pan ne aqulu qawli hadha wa astaghfirullah azim li wal muslimat fastaghfiruhu innahu huwal ghafurur rahim assalamu warahmatullahi taala wabarakatuh